ជាបឋមខ្ញុំការាសូនមកស្ការក្រថ្លៃបង្គំចំពោះចំបីនៃត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះរលោសូមក្រថ្លៃបង្គំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមប្រានពរលោកលោកស្រីនិងកញ្ញាញោមបិទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តអតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃអាទិត្យ ទិត្យ11កើតខែមករាឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវថ្ងៃទី4ខែធ្នូ ឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សាស្ដីអំពីការអប់រំយុវជននៅដែនដីកម្ពុជាក្រមរបស់យើងថ្ងៃនេះយើងបានបន្តនៅកម្មវិធីផ្សាយបន្តផ្ទាល់របស់យើងទៀតនៅកម្មវិធីនេះគឺយើងការពិសិលមិនយើងមិនបាន ពិភាក្សាចប់នៅឡើយនៅប្រធានបទដែលពាក់ព័ន្ធទៅក្នុងការរឹបអូសពុទ្ធោកង3និងបាតចានស្នាក់ប្រសង់នៅវត្ត បង្គោលបរិយហៅវត្តនំសេកដែលយើងបានពិជាពិភាក្សាពីសិលមួយមិនតាន់អស់អាមិនតាន់អស់សេចក្តីនៅឡើយហើយមានសំណួរប្រិយមិត្តបានសួរជាច្រើនប៉ុន្តែយើងគ្មានពេលដើម្បីឆ្លើយឡើយពេលនេះយើងវិលមកជួបប្រិយមិត្តយើងសាជាថ្មីយើងនឹងយកនៅទស្សនវិជ្ជាទាំងអស់នោះមកបកស្រាយឡើងវិញហើយនឹងបរិយាយឡើងវិញខ្លះខ្លះហើយយើង បើសិនជាយើងមានសំណួរយើងនឹងឆ្លើយនៅសំណួររបស់ប្រិយមិត្តតែម្ដងឥឡូវសូមប្រិយមិត្តអស់មកជួបវាគ្មិនរបស់យើងសូមគុណចា៎ វិរិយធម៌មួយទៀតទេនឹងបងទីតឹងណាយើងវិលមកជួបគ្នាសាជាថ្មីថ្ងៃអាទិត្យថ្ងៃសៅរ៍អាទិត្យយើងជាកម្មវិធីពិសេសដែលពិភាក្សាអប់រំទៅលើយុវជនរបស់យើងពីព្រោះថាយុវជនត្រូវការនៅចំណេះដឹងត្រូវការនៅព័ត៌មាន សំខាន់សំខាន់ដែលពាក់ព័ន្ធទៅក្នុងការអប់រំដល់ពួកគាត់ ជាពិសេសគឺសិទ្ធិជនជាតិដើមគឺជាគោលដៅសំខាន់របស់ វិទ្យការរបស់យើងឥឡូវសូមជូនវិទ្យការទៅគុណចាស់វិរិយធម៌មកវាតាផ្ដើមសេចក្តីថាតើកាលពីម្សិលមិញមានប្រតិកម្មឬក៏មានការអឺសំណួរយ៉ាងណាខ្លះហើយប្រគុណចាស់មានឃើញទស្សនវិជ្ជា3ផ្លែកក្នុងកម្មវិធីថ្ងៃម្សិលហើយនៅថ្ងៃនេះដែរទៀតបាទគុំបងគ្រូនិងជំនាន់ពរលោកលីទាំងតាំងបាទគុំគុណចាស់បតីទៀតនៅតាម ព័ន្ធដែលបានចូលទស្សនានៅក្នុង page KKCC របស់ព្រះអង្គគ្រូ Possible ហើយជំរាបពរញាតិញោមទាំងអស់គណៈព្រះអង្គគ្រូខ្ញុំគណៈរឿងរីករាយមួយសូមនាំមកជូន បងប្អូនយើងហើយខ្ញុំគណៈគិតថាបងប្អូនយើងមួយចំនួនក៏បានដឹងហើយហើយនឹងប្រសង់ជាពិសេសប្រសង់អបអសាទរថ្លែងអំណរគុណដល់ព្រះអង្គគ្រូនៅវត្តអូត្រាវ ណាទេទៅដូចជាមុនមុនថ្ងៃសប្ដម្លេះណាទេថ្ងៃសប្ដឃើញព្រះអង្គនាំយកនៅកតេយទានណាដូចជាអង្គគ្រឿងអបភោគបរិភោគហ្នឹងយកទៅប្រគេនភ្លាមដោយលឺសូរថាគេចាប់ភ្លាមហ្នឹងតែព្រះអង្គនៅនៅខាងសពចោងវត្តអូត្រាវសពចោងខេត្តព្រះពាំងហ្នឹងណាណាតែគេហៅទីវកឹងណាកូនណាណា ណាហើយខ្ញុំកណាតែងតែឃើញព្រះអង្គគ្រូខាងវត្តបូត្រាវហ្នឹងធ្វើសកម្មភាពច្រើនខាងសັບបរសធរជួយដល់ អ្នកខ្វះខាតតណេះតណោះហ្នឹងឲ្យតាលឺសូខ្វះខាតលោកជួយ លោកទៅទៅដល់ស្លាឆតទៀនស្លាអីចឹងទៅអឺសូមថ្លែងអំណរគុណហើយអបអរសាទរយ៉ាងខ្លាំង ជាពិសេសនៅវត្តលោកឃើញមានការរៀបចំបានល្អប្រជាពុទ្ធបរិស័ទនៅវត្តអូត្រាវសុខចៅនឹងខ្ញុំណា ចូលរួមអបអរសាទរឲ្យថ្លែងអរគុណជាទីបានមកណាស់យើងថាជួយគ្នាក្នុងគ្រាក្រណាគុណនេះគឺជាពាក្យបុរាណរបស់យើងណាអឺថានៅផ្ទះម្ដាយទីទី ទៅព្រៃម្ដាយផងគ្នាម្ដាយជាមួយណា ហើយយើងជួយគ្នានៅក្នុងគ្រាក្រអញ្ចឹងជារឿងពិសេសណាស់ណាណាហើយเพจបន្តបន្តទៀតដែលលោកព្រះអង្គតារាអង្គថាច់ថាច់ថាច់ចន្ទរា នៅ ខាងវត្តភ្នំសេកហ្នឹងវាគេហទំព័ររបស់វត្តដូចជាទំព័រវត្តមង្គលបរិយភ្នំសេកអញ្ចឹងឃើញមានពុទ្ធបរិស័ទពីកន្លែងផ្សេងផ្សេងណា បានស្នើសួរនៅលេខ account របស់ព្រះអង្គថៃចន្ទរាហ្នឹងគឺថាដើម្បីផ្ញើថាវិការទៅជួយឧបត្ថម្ភដោយផ្ទាល់ទោះបីតិចក្តីច្រើន ក្តី គឺថា ជួយឧបត្ថម្ភប្រសង់នៅទីនោះព្រោះឃើញកូននេនច្រើនច្រើនហើយកូននេននឹងពងពេញឆាន់ណាកូនបាទអញ្ចឹងអឺយើងកាលនៅក្មេងយើងយ៉ាងដែរទួលទានបានហើយហេវបាទហេវហើយមួយទៀតខំប្រឹងធ្វើការ ផងខំប្រឹងរៀនផង ហើយនៅជាយុវជនអញ្ចឹងពងពេញអាហារច្រើនណាស់ណាគឺថាមហូបអាហារហ្នឹងត្រូវការច្រើនមែនទេនៅក្មេងហ្នឹងអញ្ចឹងត្រូវការច្រើនប៉ុន្តែតាមសម្មាសម្ពុទ្ធលោកលោកឲ្យឆាន់ច្រើនពេកណាណាតែលោកថាឲ្យឆាន់ត្រឹមតាដូចថាត្រឹម8ភាគទៀតណា8ភាគនៅសល់2ភាគទៀតឆ្អែតតាមព្រះអង្គសរិបុត្រថាឲ្យឈប់ឲ្យថែមទឹកទៅពេញហ្មងណាអញ្ចឹងណាណាហ្នឹងអញ្ចឹង មួយវិញទៀតដូចជានៅរំលឹកដដែលដដែលថាយ៉ាងណាក៏ដោយ យើងនាំគ្នាជួយគ្នាជួយគ្នាក្នុងពេលនេះហើយថ្ងៃនេះជារួមគ្រាន់តែចង់បានយោបល់ពីញាតិញោមផងចំណាគិតអញ្ចឹងគុណចង់ឲ្យញាតិញោមយើងនឹងប្រសង់ក៏ដោយបរិស័ទក៏ដោយគ្រប់កន្លែងហ្នឹងគឺថា មេត្តាជូនជាយោបល់មកមានយោបល់អីនៅក្នុងកិច្ចការនឹង មានជំនិតយ៉ាងណាដើម្បីផ្ដល់ទៅឲ្យយុវជនយើង ហើយចង់ឲ្យយើងជួយដោះស្រាយ នៅចំណែកណាខ្លះចង់ឲ្យយើងបញ្ចេញយោបល់នៅក្នុងចំណែកណាព្រោះកិច្ចការគ្រប់គ្រងគឺថាវាកាន់តែច្រើនច្រើនទៅច្រើនទៅហើយខ្ញុំកណានឹងធ្វើកាយវិភាគខ្លះៗដែរថ្ងៃនេះតើ តើយើងគួរកប់បីនិយាយអំពីអ្វីជាចំណុចធំណាស់ទេណាថារបៀបដែលយើងអាចប្រមូលគ្នាជួយគ្នានេះឥឡូវយើងមានណាណាពីនេះទៅក្នុងរយៈពេលតែប្រហែលទៀតទេខ្ញុំកណាឃើញយុវជនយើងនៅអូស្ត្រាលីនេះណាអ្នកមានដំណើរទៅហើយនឹងប្រសង់នៅខាងសហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅហើយហើយបានផ្ដល់ឱកាសមកគឺថាយុវជនយើងហើយនឹងប្រសង់នឹងនឹងធ្វើដំណើរទៅសួរសុខទុក្ខប្រសង់នៅឯវត្តភ្នំសេកហើយនឹងទៅមើលសាលាឆោតទៀតនៅភូមិកន្លែងហ្នឹងណាឥឡូវមានគេឲ្យតំណឹងមកពីរបីនាក់ហើយប្រសង់ណាប្រសង់ពីរបីព្រះអង្គបានឲ្យតំណឹងមកហើយអញ្ចឹងខ្ញុំក៏ណាជឿថា ចុងឆ្នាំហ្នឹងណាក្នុងខែ12ហ្នឹងក្នុងខែ12ហ្នឹងហើយនឹងដើមខែ1ហ្នឹងនៅសាលាឆោទៀនហើយនឹងវត្តភ្នំសេកហ្នឹងមានការរវល់ណាខ្ញុំកណានឹងជម្រាបដោយផ្ទាល់ទៅពុទ្ធបរិស័ទទៅទីនោះសំជាមួយនឹងឱកាសនេះដែរបើព្រះអង្គគ្រូថាចន្ទរានឹងក៏ដោយប្រសងវត្តភ្នំសេកនឹងក៏ដោយហើយញាតញោមនៅភូមិកណ្ដែងនឹងក៏ដោយណា បានដឹងហើយ គឺថាត្រៀមរៀបចំខ្លួនចាំទទួលភ្ញៀវណាចាំទទួលភ្ញៀវពីអូស្ត្រាលី ពីសហរដ្ឋអាមេរិកហើយនឹងអាចប្រទេសដទៃទៀតគេនឹងចោះទទួលសុខទុក្ខហ្នឹងណា គេទៅជួយអបឋមទៅដល់កន្លែងនោះណាបានតំណែងមកហើយខ្ញុំកណាបានតំណែងខ្លះខ្លះហើយហូរហែមកទៅនឹងគេ គេទៅជួយគ្រប់គ្រងណាបាទទៅជួយគ្រប់គ្រងនឹងប្រសង់ចៅអធិការវត្តនៅឯក្រៅប្រទេសហ្នឹងខាងសហរដ្ឋអាមេរិកហ្នឹងហើយនឹងយុវជនយើងខាងអូស្ត្រាលីហ្នឹងឲ្យតំណែងមកខ្ញុំកណាពីព្រលឹមវិញណាគេនឹងរៀបចំទៅអញ្ចឹងជំរាបជូនហើយប្រគេនតំណែងហ្នឹងក្នុងខែ12ហ្នឹងហើយនឹងដើមមួយ ពេញមួយខែមួយពេញខែ12នឹងអាចមានរវល់ច្រើនណានឹងជួនចឹងណាហើយចង់និយាយពីព័ត៌មានសំខាន់ដែលយើងតើវិភាសាសញ្ញានេះតើគុណចាស់មានបំណងចង់លើកចំណុចសំខាន់ឡើយណាចង់លើករឿងហេតុផលមួយចំនួនគេហៅថាជាដើមចមនៃអឺធនធានសរុបណារបស់ប្រទេសហ្នឹងណា ណាណាទេហៅថាផលិតផលដុលផលិតផលសរុបណាដែលគេផលិតបាន ក្នុងស្រុកចំនួនប្រមាណហើយនឹងលុកចេញទៅពឹងពាក់ នៅ បរទេសខាងក្រៅនឹងយ៉ាងណាយើងចង់ធ្វើការវិភាគបន្តិចទិញតោលគ្នាបន្តិចអឺជាមួយនឹងលោកលីសន្តឹងណាយើងធ្វើវិភាគរឿងហ្នឹងណាយើងយើងចង់ជជែករឿងហ្នឹងគាត់ថាយើងចង់ឲ្យដឹងចាយើងចង់ឲ្យដឹងថា តើរដ្ឋវៀតណាមនឹងលេងបានចំណូលមកពីណាខ្លះចំណូលមកពីណា ចំហពិតប្រាកដនឹងគោលនយោបាយរបស់ប្រទេសនឹងវាត្រូវធ្វើយ៉ាងណាណាហើយតើរបៀបដែលរឹបជិះជាន់ប្រជាពលរដ្ឋជនជាតិដើម មានតួយ៉ាងដូចខ្មែរក្រមនឹងជាដើមហ្នឹងណាតើនឹងមានលទ្ធផលទេណាធ្វើចឹងត្រឹមត្រូវទេ ហើយពេញសមត្ថភាពនឹងធ្វើទេហ៊ានធ្វើឬទេណាពីព្រោះម្សិលមិញនេះខ្ញុំកណាចាប់អារម្មណ៍សម្ដីលោកលីថេងតឹងគាត់ប្រកាសប្រាប់បងប្អូនយើងណាថារដ្ឋវៀតណាមមិនហ៊ានធ្វើអីប្រទេសផ្ដាស់ទេ ជាការពិត យើងមើលឃើញចឹងមែនណាណាដល់យើងដឹងថាសេដ្ឋកិច្ចភោគផលសេដ្ឋកិច្ចនេះដែលប្រមូលបានក្នុងឆ្នាំ2020ហើយនិង2021ទាំងស្រុង គឺពឹងផ្អែកទៅលើការលក់ចេញទៅខាងក្រមប្រទេសប្រចាំប្រទេសទាំងអស់ណាណាចំនួនចំណូល286ពាន់លានដុងពាន់មានដុល្លារសហរដ្ឋអាមេរិកណា286,000លានដុល្លារក្នុងឆ្នាំ2021ណា271.2 billion ណា271,000លានដុល្លារក្នុងឆ្នាំ2020ណាអានឹងគេហៅ GDP GDP អេអានឹង GDP នៅក្នុងស្រុកប៉ុន្តែ GDP ហ្នឹងក្នុង GDP ហ្នឹង90 98% 98%គឺជាធនធានដែលលក់ទៅបរទេសលក់ទៅបរទេសលក់ទៅក្រុមប្រចាំប្រទេសណាណាទៅប្រទេសអឺរ៉ុបទៅប្រទេសអាស៊ីមួយចំនួនទៅសហរដ្ឋអាមេរិកមកអូស្ត្រាលីញូហ្សេឡង់អង់គ្លេសអីហ្នឹងអញ្ចឹងណាណា នឹងភោគផលដែលដែលប្រមូលបានមកហៅថាផលិតផលដុលណាដែលបងមានបន្ទូលថា GDP ហ្នឹងអា GDP ហ្នឹងនិយាយថា gross domestic production ហ្នឹងណា gross domestic product ហ្នឹងគឺគឺចំណូលហ្នឹងអញ្ចឹងចំណូលដុលទាំងមូលទេណាណាទេវាវាជាង1200,000លានណា200ចិត្តចិត្ត300ដែរណា នឹងកាលឆ្នាំ2021នឹងអពីណា2021នឹង286,000លានដូច្នេះឲ្យប្រជាពលរដ្ឋយើងនឹងដឹងអញ្ចឹងថាឥឡូវបើធនធានសរុបរបស់ប្រទេសវៀតណាមផ្អែកទៅលើពាណិជ្ជកម្មនាំចេញបាននេះថាបើប៉ះពាល់ទៅដល់សិទ្ធិមនុស្សវាប៉ះពាល់ទៅដល់ការនាំចេញហ្នឹងអញ្ចឹងណា ឲ្យយើងដឹងអញ្ចឹងហេតុអីបានយើងត្រូវសិក្សាពីបញ្ហាហ្នឹងមកពីយើងត្រូវដឹងប្រភពចំណូលរបស់ប្រទេសហ្នឹងឲ្យវាចំហពិតប្រកបហើយយកទៅនាំចេញនាំចេញលក់ទៅប្រទេសគេទៅតាមរយៈ WTO ក៏ដូចតែស្រុកចិនអញ្ចឹងគូយើងរំលឹកចេះកាលដែលចាប់ដើមចូលមកភ្លាមវាមិនប្រកាស មូលធននិយមអត់ណែអធននិយមអធននិយមគេហៅ chủ nghĩa កង chủ nghĩa យោសាងនោះអាអាលទ្ធិអធននិយមហ្នឹងសង្គមនិយមហ្នឹងគឺរួមសម្បាច់ប្រមូលទាំងអស់គេគិតថាមូលធននិយមមិនប្រសើរទេបែងចែកណាបែងចែកឋានៈអីចឹងណាទេ ព្រោះកាលគេនៅតស៊ូគេប្រកាសខ្លួនគេជាអធននិយមរួមគ្នា អីចឹងទៅមានការអីយើងចែកដែកចែកគ្នាហុកចុកស្មើស្មើគ្នាអញ្ចឹងដល់ធ្វើទៅមកមិនប្រយោជន៍វាអានេះហិនហោចលេខសេដ្ឋកិច្ចជាតិហើយមួយទៀតឃើញប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ1980ជាងជិត90ហ្នឹងវាអោនភាពខ្លាំងហើយវាគ្មានអីទីពឹង ដល់មួយឆ្នាំ1986ចាប់ផ្ដើមដូរផ្លាស់ប្ដូររបបរបបសេដ្ឋកិច្ចហ្នឹងពីអធននិយមមកជាមូលធននិយមមកជាមូលធននិយមគេហៅសង្គមរាស្ត្រនិយមហ្នឹងមកជាទីផ្សារសេរីទីផ្សារសេរីហេតុអីបានទៅដូរមកទីផ្សារសេរីឆ្នាំ1986ប្រសិនគេមើលនៅក្នុងលក្ខខណ្ឌរបស់ WTO ណាព្រោះ ចង់នាំតំណែងហើយចង់ចូលមកជាគេហៅរបបទីផ្សារសេរីរបបមូលធននិយមត្រូវតែផ្អែកទៅតាមច្បាប់របស់ អន្តរជាតិទាំងអស់ប្រទេសនានាដែលគេតើទៀមទាណាណាទៅទៅទៅសម្រួលការងាររបស់ខ្លួនហ្នឹងអញ្ចឹងក្រុមហ៊ុនទាំងអស់មិនអាចនៅរត់កាន់កាប់បានទៀតទេពីដើមវាចូលមករត់កាន់កាប់ទាំងអស់រត់ធ្វើម្ចាស់ទាំងអស់ ហើយបើចង់ទៅទីផ្សារសេរីទីផ្សារសេរីត្រូវមានការគួតប្រជែងគាត់ណាគួតប្រជែងណាគួតប្រជែងនៅក្នុងការងាររោងចក្រហ្នឹងឯងធ្វើត្រូវទេឯងធ្វើត្រូវរបបការងារពលកម្មទេព្រោះហ្នឹងវាពាក់ព័ន្ធទៅដល់ ILO ទៀតណាទេវាទៅតាមរបបការងារការងារមួយថ្ងៃ8ម៉ោងដូចគ្នាចឹងក្នុងរបស់នឹងតែមួយ ដូចគ្នាបើឯងចំណាយកម្មករធ្វើ8ម៉ោងបើចង់ជួលឲ្យកម្មករធ្វើលះពីព្រោះ ទំនិញគេត្រូវការនាំលហាសអ្នកណាលហាសអីលហាសជើងអ្នកនឹងបានផលប្រយោជន៍ច្រើនជាងអញ្ចឹងក្នុងពេលដែលឯងនាំលហាសឯងត្រូវជួលកម្មករថែមមកជួលកម្មករថែមមកមានឲ្យតម្លៃគេត្រូវទេណាឲ្យតម្លៃគេក្នុងម៉ោងថែមនឹងដែរឬទេថែមម៉ោងណាកម្មករតម្លៃថ្លៃធ្វើលួមធ្វើលើម៉ោងថ្លៃហ្នឹងណាព្រោះអញ្ចឹងបើអ្នកឯងជួលថោកកន្លែងបាននេះថ្លៃឯងជិះជាន់កម្លាំងពលកម្មអ្នកឯងនាំទំនិញបានទៅលក់ថោក ចឹងមិនឯងមិនអាចប្រកួតប្រជែងទីផ្សារសេរីបានទេនោះហៅថាច្បាប់ ILO នឹងច្បាប់ប្រហែលពលកម្មអន្តរជាតិហ្នឹងក៏ត្រូវអញ្ចឹងមកពីទំនិញទាំងអស់ជាទំនិញនៃ globalization ណាសកលភាវូបនិយកម្មអ្វីអ្វីត្រូវតែស្មើភាពគ្នាណាទោះបីតម្លៃពលកម្មក្នុងប្រទេសណែឯងថោកថាឥឡូវម៉ោងធម្មតាណែឯងជួលគេ10ដុល្លារមួយម៉ោង បើជួលម៉ោងថែមឯងត្រូវឲ្យគេយ៉ាងតិចបំផុតក៏3ដណ្ដប់ទៅ4ដណ្ដប់ដុល្លារណាម៉ោងថែមណាទេបានតំណែងឯងប្រកួតប្រជែងវាសំស្របនៅក្នុងទីផ្សារសេរីអញ្ចឹងហើយវាស្របជាមួយនឹងច្បាប់ពលកម្មអន្តរជាតិហៅថា ILO នឹងទៀតបានអញ្ចឹងបាន WTO នឹងគេចុះមកត្រួតពិនិត្យហ្នឹងគាត់បើសិនណាមានការ ប្រឆាំងតវ៉ាពីកម្មករជីជន់រដ្ឋបတ်សិទ្ធិសេរី ភាពជនជាតិដើមមិនអោយជនជាតិដើមចូលធ្វើការឯងទៅបើកក្រុមចាក់ នៅលើដីធ្លីរបស់ជាដូនជាតារបស់ជនជាតិដើមហើយមិនយកចិត្តទុកដាក់ជាមួយជនជាតិដើមអ្នកឯងមិនសមស្របទេអញ្ចឹងក្រុមហ៊ុនឯងត្រូវកែប្រែបានយើងឲ្យនាំតំណែងឯងឆ្លងកាត់តាមរយៈ WTO មកលក់នៅក្រៅប្រទេសគឺតាមដានអញ្ចឹងដោយប្រទេសចិនខេត្តណាមួយនោះធ្វើបាបជនជាតិដើមណាអាក្រុមហ៊ុនមួយនោះគេអត់ឲ្យយកលក់ទៅក្រៅបណ្ដោយសហរដ្ឋអាមេរិកប្រកាសមុនគេឲ្យប្រកាសប្រទេសដទៃទៀតតាមសហរដ្ឋអាមេរិកអញ្ចឹងទៅ ព្រោះហេតុនោះហើយបានប្រទេសនានាដែលនាំទំនិញទៅលក់នៅក្រមប្រចាំប្រទេសវាចំណេញច្រើនត្រូវតែអនុវត្តអញ្ចឹងណាចង់ចង់ត្រូវតែអនុវត្តទៅតាមបែបហ្នឹងអោនលំទូនអីចឹងធានាជាមួយគេទោះបីធានាប្រឡំប្រឡំអីក៏ត្រូវតែធានាជាលីលាអសមកចឹងបានអីវាមកវាលួចច្រឡត់លួចច្រឡត់វាខ្លាចម៉ាស៊ីនថតហ្នឹងខ្លួនឃើញវាខ្លាចយើងថតចេញចូលវាហាមដាច់ខាតមិនអោយថតឡើងទៅលើវាប៉ះពាល់អាសេដ្ឋកិច្ចហ្នឹងណា វាមិនមែនហាមវាមិនមែនខ្លាចកាមេរ៉ានឹងដោយអត់ហេតុទេវាប៉ះពាល់ហើយអាខាងលើចង្អុលមុខអុលមុខអីចេះមកមកវាហាមថាណឯងរាល់គ្នាហ្នឹងអស់លោកនគរបាលឬមួយកងទ័ពឬមួយ PM អីហ្នឹងអាជ្ញាធរហ្នឹងតែអ្នកណាបដោលឲ្យគេថត់បានហើយបញ្ជូនទៅលើមានផោះតាងគ្រប់គ្រាន់លោកឯងដកចេញពីកន្លែងបានម្នាក់ម្នាក់ខ្លាចអាម៉ាស៊ីនថតហ្នឹងហើយចាក់ នៅទូរស័ព្ទយើងបានយកទៅ delete ចោលអស់លេងអញ្ចឹងហ្នឹងអញ្ចឹងបើយើងថតទៅយើងក៏បដោតឲ្យគេចាប់បានគឺថាលោកអ្នកលោកនាលផ្លាស់ព្រោះជាមួយគ្នានឹងហ្មងគាត់ឲ្យគេយករបស់យើងទៅ delete អាហ្នឹង delete ខុសច្បាប់មកពីអាហ្នឹងជាផុសតាង evidence របស់យើងជាក់ស្ដែងណាហើយគ្រូតាគ្មានអាហ្នឹងនឹងតតវ៉ាមិនហើយយួនជំនាញអាហ្នឹងណា យួនជំនាញខាងធ្វើអំពើ សម្លុតអក្រិតទុច្ចរិតហើយបំបត្តិផោះតាណានឹងយួនជំនាញតាំងពីដើមចឹងមកជាមួយខ្មែរយើងជាពិសេសមួយសាសរតីយើងអត់ដឹងទេប៉ុន្តែមួយខ្មែរយើង គឺជំនាញខ្ញុំកណាច្បាស់លាស់រឿងណាហើយយួនជំនាញហើយតាំងសកម្មភាពប្រគុណឃើញជាមួយយុវជនយើងជាមួយប្រជាពលរដ្ឋយើងហ្នឹង ចាក់យកទៅគុណមើលយុវជនមួយណាវាមិនចាប់ទូរស័ព្ទយកទៅអាខ្លះឃុំទូរស័ព្ទនឹងរហូតមកដល់ឡោមតតសងផងហើយវាវាតាមតតសងអញ្ចឹងប៉ុន្តែយកទៅលក់ឯណាបាត់អស់ហើយអញ្ចឹងទៅលក់ទៅផឹកស្រាយកលុយទៅឲ្យកូនកូនវាបាត់អស់ហើយបាទនឹងអត់រួចខ្លួនទេណាទេអូខេបើវារួចជាមួយច្បាប់រដ្ឋបានវាបន្លំយើងបានមែនប៉ុន្តែជាមួយច្បាប់ធម្មជាតិវាអត់រួចដាច់ខាត យើងដឹងអញ្ចឹងណាបាទបានអីចេះប្រាប់យកប៉ុនប៉ុន្តែថាមិនដឹងអាណាមន្ត្រីខលខូចនឹងវាវាទទួលប៉ុននឹងអត់យើងជាខំប្រឹងផ្សព្វផ្សាយយកប៉ុនទៅដើម្បីឲ្យគឺថាមិនចង់ឲ្យសัตว์លោកដែលដែលថាល្ងឹតល្ងងនឹងវាវារងតនកម្មណាគុណទោះបីវាធ្វើអាក្រក់ក៏ដោយនិយាយតាមធម៌ត្រឡប់មកវិញថាវាធ្វើអាក្រក់នឹងដោយសារដោយសារវាអាចិតលោភនឹងធ្វើឲ្យវាល្ងងអញ្ចឹងណាប៉ុន្តែដើម្បី ទប់ស្កាត់ជាមួយពួកអស់នឹងបាន យើងត្រូវចាប់កកជាប់ចាប់ត្រង់ចំណុចណាដែលវាសំខាន់ខាន់ណាអញ្ចឹងណាយើងមិនអាចធ្វើបន្លំបន្លំលេងលេងបានទេត្រូវតែបង្កើននៅភាពវៃឆ្លាតរបស់យើងរកវិធីថាឥឡូវឧទាហរណ៍ប្រដាក់គ្នាថតហើយថតព្រឹបបានមកកងទៅផ្ញើបន្តឬមួយអត់ទេជលះទូរស័ព្ទនឹងទៅគ្នាយើងប្រឹបប្រឹបប្រឹបបាត់ចឹងទៅ វារមឃើញមិនដឹងអ្នកណាមួយថតវាចាប់អត់បានទេអញ្ចឹងណាបានឯងគ្រូឃើញសកម្មភាពណាក៏ដោយឲ្យតែមើលតែរបៀបគ្រោះថ្នាក់ទៅដល់មុខមាត់ឬមួយភាពទុច្ចរិតរបស់នគរក្រមរបស់វាភ្លាមវាមកទាំងវងដើម្បីវាជួយមើលគ្នាណាឃើញណាថតមួយចាក់យកទៅ delete វាខ្លែអាលើដកតណៃវាហ្នឹងវាវាមកហ្នឹងគឺថាវាវារួមអញ្ចឹង វាប្រមូលគ្នាគឺថាលាក់បាំងអាអំពើទុច្ចរិតនឹងជាមួយមេវាហ្នឹងអានិយាយស្មោះត្រង់អាមេនៅលើនោះភាគច្រើនគឺអត់ដឹងទេអត់ដឹងទេណាហើយយើងផ្សព្វផ្សាយអញ្ចឹងចៃដន្យក៏អានេះអាអាផ្សាយនៅបរទេសនេះអត់ទៅពលណាឲ្យតែមកដល់ក្រៅភ្លាមយើងចាក់ភ្លាមយើងរុញទៅលើភ្លាមរុញទៅជាមួយនឹងរបាយការណ៍យើងប្តឹងទៅអង្គការសហជីវជាតិភ្លាម ស្វេទៅលើខាងលើគេរុញព្រុបត្រឡប់ទៅណាកងណាត្រឡប់ទៅណាត្រឡប់ទៅអាថាបាត់កំពូលណាណាកំពូលនៅវៀតណាមណាហើយវាខ្លាចអញ្ចឹងណាអាហ្នឹងហើយរឿងដែលថាយើងមានគ្នាហ្នឹងមានផលប្រយោជន៍អញ្ចឹងណាទេបានណាក្រាបអូខេចូលប៉ុណ្្នឹងសិនណាមកយូរពេកបែរមកជួបតឹងជួបតឹងវិញថាគុណចាស់ទៀតធានលោកបានលើកឡើងអំពី ការដែលធ្វើពាណិជ្ជកម្មជាមួយនឹងអន្តរជាតិជាច្រើនដែលហៅថាប្រាក់ចំណូលដែលបានមកពីការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិនោះតើផ្នែកក្រមយើងអាចអាចទទួលបានលទ្ធផលពីនឹងទេហើយនឹងអាចទៅយកអាកម្មវិធីអន្តរជាតិដូចថាផ្នែកក្រមជាជនជាតិដើមយកមកទៀមទារបស់យើងបានទេក្នុងការអនុវត្តសិទ្ធិរបស់យើងនោះចា៎ យើងជាផងថ្វាយគុំបដិជនទាំងពីរព្រះអង្គជាទីស្ការៈនិងបដិជននៅខ្មែរនិងខ្មែរក្រមនៅលើពិភពលោកទាំងអស់ក៏ដូចជានៅកម្ពុជាក្រម កំពុងតាមដាននៅវេទិកានេះផងជាទីស្ការៈនិងញាតិញោមបងប្អូនខ្មែរខ្មែរក្រមទាំងអស់ហើយជាទីរាប់អានផងដែរហើយខ្ញុំកណាថ្ងៃនេះ តពីវិសិលមិញមកយើងឃើញថានៅកម្ពុជាក្រោមហ្នឹងកំពុងតែមានការចាប់អារម្មណ៍ច្រើន ពី សំណាក់ប្រសង់នៅវត្តដតីដតីក៏ដូចជាញាតិញោមនៅខាងក្រៅវត្តលំសេកហ្នឹងមានការចូលរួមចំណាយក្នុងការឧបត្ថម្ភវត្តក៏ដូចជាចូលរួមក្នុងក្នុងការងារជួយដល់ការ ចង្ហាន់វ៉ាន់ចន់ដល់ប្រសងដែលនៅក្នុងវត្តរំសេកហ្នឹងគឺជាបន្តបន្តក៏ដូចជា មានការនឹងចូលរួម នៅអនាគតខ្លីៗខាងមុខហ្នឹងពីបរទេសពីជនបរទេស ជាពិសេសខ្មែរយើងនៅក្រៅស្រុកហ្នឹងបានទៅធ្វើទស្សនកិច្ចនៅកម្ពុជាក្រោមក៏ដូចជា ទៅ holiday ជាដើមហ្នឹងគាត់នឹងឈៀងចូលទៅវត្តនំសេកជាដើមហ្នឹងដើម្បីសួរសុខទុក្ខប្រសងក៏ដូចជាឧបត្ថម្ភអ្វីដែលពួកគាត់អាចធ្វើទៅបាននឹងជាចំណុចមួយដែលយើងត្រូវការដែលយើងខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានក៏ដូចជាញាតិញោមឬក៏ប្រសងដតីដតីទៀតលោកបានដឹងនៅរឿងទាំងអស់ហ្នឹងក៏លោកបានធ្វើសកម្មភាពហ្នឹងមុនហើយនឹងបន្តបន្តទៀតសកម្មភាពសកម្មទាំងអស់ហ្នឹងនឹងអាចបន្តបន្តកើតឡើងនៅវត្តរំសេកហ្នឹងបន្តទៅទៀត សង្ឃឹមថាប្រសងក្មេងៗហ្នឹងកុំឲ្យបាក់ទឹកចិត្តក្នុងនាមយើងជាប្រសងដែលមកបួសរៀននៅទីនោះទោះបីមានឧបសគ្គបន្តិចបន្តួចសូមឲ្យប្រសងនេនេហ្នឹងមានការប្រឹងប្រែងសូមឲ្យប្រសងជាចៅអធិការវត្តក៏ដូចជាប្រសងដែលជាគ្រូបង្រៀនហ្នឹងជួយបង្ហាត់ជួយណែនាំឲ្យប្រសងនៅក្នុងវត្តហ្នឹងឲ្យមានការតស៊ូឡើង អញ្ចឹងជីវិតនៃការរស់នៅក្នុងក្នុងអឺបទជនយើងនេះវាមាន ការជាប់ជំពាក់ឬក៏ជួបប្រទេសនៅរឿងជាច្រើននិងមានច្រើនយ៉ាងហ្នឹងទៀតក៏អាចថាបាន បើសិននៅក្នុងអនាគតហ្នឹងយើងមិនខំប្រឹងប្រែងអឺភាពដែលកើតឡើងចំពោះយើងហ្នឹងវានឹងមានតតទៅទៀតអាហ្នឹងជាចំណុចដែលខ្ញុំចង់អំពាវនាវដល់ប្រសងដែលនៅជានេនេហ្នឹងឲ្យលោកខំប្រឹងប្រែងឡើងទោះបីមានឬ ព្រោះជារឿងដែលមិនសមហេតុផលយើងខំប្រឹងប្រែងដោះស្រាយបញ្ហាវានឹងអាចជំរះនៅផ្លូវមន្ទិលសៅមកនឹងបានហ្នឹងជាចំណុចដែលនៅវត្តភ្នំសេកតពីម្សិលមកហើយបន្តចូលមកដល់រឿងថ្ងៃនេះ គឺជារឿងមួយដែលយើងចង់និយាយអំពី ការងាររកប្រាក់ចំណូលបានវានៅក្នុងប្រទេសវៀតណាមហ្នឹងគឺវាអាស្រ័យមកពីហេតុអ្វីខ្លះគឺព្រះអង្គបានសួរថាខ្មែរក្រមយើងជាជនជាតិដើមហ្នឹងយើងអាចទទួលផលហ្នឹងបានដែរឬទេការទទួលផលនិយាយអំពីសិទ្ធិជនជាតិដើមយួនគេមិនតន់ឲ្យយើងនឹងបានផលជាជនជាតិដើមនឹងទទួលបានដូចជាពិសេសនៅប្រទេសអូស្ត្រាលីនឹងឡើយទេណាកណា យួននឹងទទួលស្គាល់ជាផ្លូវការថាខ្មែរក្រមជាជនជាតិដើមពិតប្រកបគេតោជីងជាលិលាអសក៏ដូចជាការងារផ្សព្វផ្សាយជាព័ត៌មានសាធារណៈហ្នឹងឲ្យប្រជាប្រដ្ឋខ្មែរក្រមយើងដឹងថាអឺសប្ថ្ងៃឥឡូវនេះយួនគេទទួលស្គាល់ហើយកណាគេជីងជាលេខលកអសអញ្ចឹងហើយប្រកាសជាសាធារណៈឲ្យខ្មែរក្រមដឹងទូទៅទៅខ្មែរក្រមយើងអាចបញ្ជាក់ថាយើងទទួលបានផលអ្វីខ្លះយើងនឹងរៀបរាប់អំពីផលដែលធ្លាប់ ប្រទេសអូស្ត្រាលីជនជាតិដើមទទួលបានយ៉ាងម៉េចពី welfare របស់រដ្ឋរដ្ឋរដ្ឋអំណាចអូស្ត្រាលីហ្នឹងប៉ុន្តែឥឡូវយើងចូលដល់កម្រិតហ្នឹងវាអត់តាន់បានទេចូលដល់ចំណុចហ្នឹងវាអត់តាន់បានទេមកអំពីយួនមិនតាន់ទទួលស្គាល់ឲ្យឲ្យសិទ្ធិគ្រប់គ្រាន់សម្រាប់ដល់ខ្មែរក្រមជនជាតិដើមនៅឡើយទេសួរថាហេតុផលអ្វីបានយួនមិនទទួលមកអំពីចំណុចរបស់យួនហ្នឹងទលក្ខណៈយើងធ្វើខ្លាំងដល់កម្រិតទៅយួនគេទទួលស្គាល់យើងយួនទលក្ខណៈយើងជំរុញដល់កម្រិតមួយ បានទៅគេទទួល អឺនិយាយថាអស់ជំរើសនៅលើឆាកអន្តរជាតិហ្នឹងអស់ជំរើសហើយត្រូវតែអឺទទួលស្គាល់ហ្នឹងមកអំពីយើងទាំងអស់គ្នាជាអ្នកធ្វើសកម្មភាពហ្នឹងជំរុញឲ្យឲ្យអង្គការសហជីវជាតិក៏ដូចជាជំរុញឲ្យអឺដៃគូពាណិជ្ជកម្មទាំងឡាយហ្នឹងគេគេសង្កត់ទៅលើរដ្ឋាភិបាលយួនទៅយួនហ្នឹងទទួលស្គាល់យើងជាជនជាតិដើមកាលណាអឺការងាររើបំរះរបស់យើងកាន់តែខ្លាំង អាភាពជាស្ដែង តម្រូវការរបស់យើងនឹងវាកាន់តែជិតមកដល់យើង កាន់ទទួលបានមកលើយើងកាលណាយើងមិនជំរុញខ្លួនយើងនឹងឲ្យភាពជាស្ដែងនឹងឲ្យកាន់តែខ្លាំងទេអាភាពលទ្ធផលដែលយើងត្រូវបានវាកាន់តែឆ្ងាយពីដៃរបស់យើងអាហ្នឹងជាចំណុចដែលយើងកុំឲ្យបងប្អូនខ្មែរយើងថាចុះយើង តស៊ូដើម្បីស្អីនឹងតស៊ូដើម្បីអាភាពជាស្ដែងពិតប្រកបជាជនជាតិដើមកាលណាបានជនជាតិដើមអាលទ្ធផល ដែលជាជនជាតិដើមមកទៅបានផលប្រយោជន៍ទាំងមកលើយើងកាន់តែខំប្រឹងកាន់តែខ្លាំង លទ្ធផលហ្នឹងកាន់តែមកដល់ដៃយើងកាន់តែលឿនកាលណាយើងបង្ហើយកតើកាន់តែទុកពេលវេលាហ្នឹងអូសន្លាយកាន់តែវែងអាលទ្ធផលទាំងអស់ហ្នឹងវា អាចឃ្លាតឆ្ងាយពីយើងកាន់តែវែងពេលវេលាហ្នឹងកាន់តែអូសវែងអាហ្នឹងជាចំណុចដែលយើង លើកឡើងមកថាយួនសប្ថ្ងៃហ្នឹងគេពឹងពាក់ទៅលើការរស់ស៊ីពាណិជ្ជកម្មពីដោយភាពរលូនទៅបាន វាអាស្រ័យទំនាក់ទំនងជាមួយនឹងជនបរទេសទាំងអស់ជាមួយជនបរទេសអន្តរជាតិ ដឹកនាំតំណែងជិញទៅប្រទេសក្រៅជាដើមនោះក៏តែងតែតាក់ទងជាមួយនឹងសិទ្ធិមនុស្សនឹងទាំងអស់ខណៈសិទ្ធិមនុស្សនឹងល្អប្រសើរវេនយោគទុនគេតែងតែនាំយកនៅអាការងារទាំងឡាយនឹងចូលទៅក្នុងប្រទេសវៀតណាមកាន់តែច្រើនប្រជាជននៅរស់នៅក្នុងស្រុកនឹងវាកាន់តែរីកចម្រើនទៅតាមនឹងហើយហើយបើថាសិទ្ធិមនុស្សនឹងវាមិនតាន់មានគ្រប់គ្រាន់សម្រាប់ប្រជាជនខ្មែរឬក៏យួនទេនៅ ក្នុងស្រុកទាំងអស់នឹងទេ យើងប្តឹងផ្ដាល់ទៅឲ្យអន្តរជាតិនឹងស្រាវជ្រាវរកនៅអាវិធីសាស្ត្រមួយរកនៅកំហុសរបស់យួននឹងឃើញយួននឹងត្រូវតែឆ្លើយនៅចំណុចអស់ទាំងហ្នឹងបើមិនឆ្លើយទេអឺបកាណាមួយទៅតាមច្បាប់ទម្លាប់របស់ ILO ដែលប្រងលើកឡើងមិញហ្នឹងទេគឺគេអាចដកអាពាណិជ្ជកម្មនឹងជីងពីស្រុកយួន ការខាតបង់ហ្នឹងវាមិនត្រឹមតែខាតបង់ទៅលើខ្មែរក្រមួយចំនួនវាអាចខាតបង់ទៅរដ្ឋផ្សេងបាវយួនហ្នឹងជាច្រើនអញ្ចឹងទេ យើងត្រូវតែเตรียมទីអ្វីដែលដែលវាមិនតាន់បានមកជាសិទ្ធិរបស់យើងយើងទៀនទេទាំងអស់ហ្នឹងកណ្ដាយើងបានផលเตรียมទេសិទ្ធិហ្នឹងបានផលហ្នឹងវានឹងកើតទៅតាមហ្នឹងដែរហើយអញ្ចឹងយួនគេភ័យខ្លាចណាការងារដែលយើងเตรียมទេហ្នឹងប៉ុន្តែយើងเตรียมទេទៅតាមលទ្ធភាពដែលយើងអាចទៅធ្វើបានហ្នឹងគឺតាមពឹងទៅលើច្បាប់ដែរយើងមិនអាចเตรียมទេអ្វីដែលប្រើហិង្សាឬគំនិតរបស់យើងយើងចង់បានតែវាមិនត្រូវការឲ្យយើងเตรียมទេក៏យើងเตรียมទេដែរវាអាហ្នឹងវាមិនស្របច្បាប់ទេ យើងយកច្បាប់មកទៀមទាអញ្ចឹងចំណុចទាំងអស់ហ្នឹងទៀមទាខ្មែរក្រមយើងចូលរួមសិក្សាអំពីការរស់នៅក្នុងបច្ចុប្បន្នហ្នឹងហើយទៅតាមដានអំពីជីវភាពរស់នៅឬក៏ការវិវត្តទៅរបស់ប្រទេសវៀតណាមហ្នឹងដល់កម្រិតណាហើយសូម្បីតែប្រាក់ខែរបស់ប្រទេសវៀតណាមហ្នឹងក៏នៅមិនច្រើនជាងប្រទេសមួយចំនួនដែលនៅក្នុងអាស៊ីទាំង10ហ្នឹងដែរជាពិសេសជប៉ុនកូរ៉េថៃ ម៉ាឡេឥណ្ឌូនេស៊ីហ្នឹងច្រើនជាងវៀតណាមទាំងអស់នៅប្រទេសវៀតណាមសប្តាហ៍ហ្នឹងវាត្រឹមតែច្រើនជាងឡាវនិងខ្មែរតែប៉ុណ្ណោះទេអញ្ចឹងទេនៅក្រោមអឺបន្ទាត់នៃប្រទេសទាំង10ហ្នឹង6 7ប្រទេសទៀតអញ្ចឹងទេយើងត្រូវតែតស៊ូប្រទេសហ្នឹងកាលណាប្រាក់ GDP របស់យួនហ្នឹងកើនឡើង ប្រជាជនដែលជាកម្មករហ្នឹងត្រូវទៀមទាត្រូវចេះទៀមទាប្រាក់ខែហ្នឹងឲ្យឡើងទៅតាមកម្រិតហ្នឹងដែរអញ្ចឹងស្តង់ដាររបស់យួនហ្នឹងកាលណា ឡើងដល់រាប់ពាន់លានឥឡូវឧទាហរណ៍ព្រះអង្គលើកឡើងមកអញ្ចឹងឆ្នាំ2020ហ្នឹងវាមាន286,000លានបើសិនតែ2021 22ហ្នឹងវាកើនដល់300,000លានមានន័យថាអាកម្រិតសេដ្ឋកិច្ចរបស់យួនហ្នឹងកាន់តែកើនឡើងហើយអាស្រ័យទំនាក់ទំនងផ្លូវទូតទំនាក់ទំនងផ្លូវពាណិជ្ជកម្មដោយសារសេដ្ឋកិច្ចទាំងកើនឡើងវាអាស្រ័យមកពីអាសិទ្ធិមនុស្ស អាការងារបំពេញកតបកិច្ចជារដ្ឋអំណាចដឹកនាំប្រទេសមួយនោះធ្វើឲ្យប្រទេសក្នុងធ្វើឲ្យប្រជាជនក្នុងស្រុកនោះអាចទទួលយកបានអញ្ចឹងទេអាចំនួនទាំងអស់ហ្នឹងវាបានមកបានមកពីការគ្រប់គ្រងពីភ្នៀវបរទេសទាំងអស់ហ្នឹងគេគ្រប់គ្រងអាផលិតផលដែលខ្មែរក្រមមានចូលចំណែកក្នុងការ ទៅផលិតដែរ ទៅធ្វើការងារដែរហ្នឹងអាហ្នឹងទាំងអស់ហ្នឹងហើយដែលយើងត្រូវតែទៀមទាទៅតាមអ្វីដែលជាស្តង់ដាររបស់អាស៊ាននិយាយថាអាស៊ានទៅចោះឥឡូវគេកំណត់ថា មួយខែ ខ្មែរមួយខែក្នុង10ប្រទេសហ្នឹងប្រទេសណាដែលកើន GDP ប្រទេសហ្នឹងត្រូវតែកំកំណើនកើនឡើងប្រាក់បៀវត្សរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកដែរអញ្ចឹងមិនមែនថារដ្ឋនឹងទទួលបានផលនឹងហើយរដ្ឋចេះតែកັບកេងប្រាក់ខែបៀវត្សរបស់កម្មករនៅតែអញ្ចឹងដដែលនៅត្រឹងវាមិនត្រង់ទេអញ្ចឹងដោយប្រទេសអូស្ត្រាលីជាដើមអញ្ចឹងកាលពី2ខែកន្លងមកហើយនឹង កម្មករសាមញ្ញដូចខ្ញុំហ្នឹងឧទាហរណ៍ដូចខ្ញុំអញ្ចឹងធ្វើការងារ30ដុល្លារក្នុងមួយម៉ោងរដ្ឋគេមើលឃើញ អាសកម្មភាពកើតឡើង នៅបញ្ហា នយោបាយពិភពលោកហ្នឹងធ្វើឲ្យអាកម្រិតនៃស្តង់ដាររបស់របរប្រើប្រាស់ក្នុងស្រុកហ្នឹងវាកើនឡើងដូចជាសាំងជាដើមហ្នឹងធ្វើឲ្យរដ្ឋាភិបាលអូស្ត្រាលីហ្នឹងគេកើនឲ្យ ម្នាក់3ដុល្លាររដ្ឋហ្នឹងគេជិញច្បាប់មួយ គឺគេតម្លើងប្រាក់ខែវាវត្តឲ្យប្រជាជនទូទៅទាំងអស់ម្នាក់3ដុល្លារក្នុង1ម៉ោងទៀតអាហ្នឹងជាចំណុចយួនហ្នឹងតើធ្វើកិច្ចការងារមួយចំនួន វាអាស្រ័យមើលទៅតាមជីវភាពរស់នៅរបស់ប្រជាជនហ្នឹងវាខ្វះខាតអ្វីខ្លះដល់កម្រិតណាក៏ប៉ុន្តែប្រទេសកុម្មុយនីខ្ញុំជឿជាក់ថាមិនទាន់មានប្រជាជនដែលមានលទ្ធភាពក្នុងការងារដេញដោលសម្រាប់ជជែកវេកញែកអំពីអឺការកើនឡើងនៃ ចំណូលសេដ្ឋកិច្ចរបស់វៀតណាម ហើយនឹងការកើនឡើងនៅអាអារបស់របរប្រើប្រាស់តម្លៃប្រើប្រាស់ហ្នឹងត្រូវចំណាយលុយកាសហ្នឹងដល់កម្រិតហ្នឹងទេវាអត់ទាន់មានមនុស្សមានស្តង់ដារគ្រប់គ្រាន់ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារជជែកមួយរដ្ឋាភិបាលវៀតណាមហ្នឹងអញ្ចឹងយើងធ្វើការងារថ្ងៃនេះវិភាគដើម្បីបញ្យល់ឲ្យញាតញោមបងប្អូនខ្មែរក៏ដូចជា ជនជាតិវៀតណាមនឹងតល់តែម្ដងបើសិនតែមានលទ្ធភាពក្នុងការងារតវ៉ាវាអាចជនជាតិវៀតណាមនឹងតវ៉ារដ្ឋាភិបាលវៀតណាមនឹងឲ្យបានផលប្រយោជន៍នឹងវាតែផលប្រយោជន៍ជនជាតិវៀតណាមធ្វើការងារកម្មករនឹងដូចគ្នាគេបានឡើងដល់កម្រិតនឹងហេតុអីខ្មែរក្រៅវាឡើងបានអាហ្នឹងជាចំណុចយើងត្រូវយល់កន្លែងហ្នឹងអញ្ចឹងការវិភាគសារថ្ងៃនេះការនាំយក មកប្រធានបទថ្ងៃនេះក្នុងនាម ចង់បញ្ជាបង្ហាញឲ្យប្រជាប្រដ្ឋនៅក្នុងស្រុកហ្នឹងឲ្យយល់ដឹងអំពីថាចំណូលហើយនឹងចំណាយ ទៅលើការកើនឡើងសេដ្ឋកិច្ចរបស់វៀតណាមដល់កម្រិតណាហើយខ្ញុំបានពិចារណាគិតថាវៀតណាមបើសិនតែធ្វើល្អនៅក្នុងចំណុចអឺសិទ្ធិមនុស្សក៏ដូចជាការងារទទួលខុសត្រូវអ្វីមួយនៅក្នុងប្រទេសឲ្យបានច្រើនកាន់តែច្រើនជាងហ្នឹងខ្ញុំជឿថាការកើនសេដ្ឋកិច្ចរបស់វៀតណាមកាន់តែកើនឡើងជាងហ្នឹងបន្តទៅទៀតនៅរយៈពេលមួយ decade ពី decade មានន័យថាមួយទសវត្សរ៍ពីរទសវត្សរ៍បន្តទៅទៀតហ្នឹងយួននឹងអាចកើនឡើង ចំណូលនឹងកាន់តែខ្លាំងរហូតដល់អាចទៅឈួរលំដាប់ថ្នាក់ទី1ឬក៏ទី2សេដ្ឋកិច្ចនៅអាស៊ាន តែម្ដងកណ្ណាកណ្ណាយល់កណ្ណាចូលរួមបណ្ដាអរគុណពុទ្ធចាស់អរគុណតាំងចង់និយាយថាយួនវាសម្បូរល្បិចល្បោកិច្ចកលទាំងឡាយដែលគុណចាស់បានលើកឡើងវាវាធ្លាប់តែ ធ្វើក៏ល្បិចច្រើនឥឡូវបើបើសិនជាធ្វើពាណិជ្ជកម្មរបស់អន្តរជាតិដល់អន្តរជាតិគេគៀបសង្កត់តើយួននោះវាមានល្បិចអីផ្សេងពីហ្នឹងល្បិចអឺឥឡូវពិបាកទប់គុណពីដើមងាយលាក់ឯងងាយលាក់យ៉ាងម៉េចមកពីទោះបីប្រជាពលរដ្ឋនៅក្នុងស្រុកដឹងហើយផ្សព្វផ្សាយដោយខ្លួនឯងថាមានទូរស័ព្ទចឹងចាអត់បានប្រយោជន៍ទេបើគ្មានអ្នកនៅជួយខាងក្រៅទេអញ្ចឹងណា ដូចថាឥឡូវ channel ដឹកគុណយើងធ្វើការនិយាយទៅ ការងារដែលយើងគួរកប់បីធ្វើយើងធ្វើមិនពំនាំ តំណែងនឹងចូលទៅឲ្យដល់រដ្ឋាភិបាលដែលទិញតំណែងពីប្រទេសវៀតណាមនេះរដ្ឋាភិបាលនានាដែលជួយឧបត្ថម្ភហៅថា foreign aid foreign កិច្ចការបរទេសសង្គ្រោះ aid អីជាដើមការកម្មវិធីគោលនយោបាយក្រសួងការបរទេសនៃប្រទេសនីមួយៗក្នុងមួយអាណត្តិមួយអាណត្តិគេលើកគោលនយោបាយបើកចំហជើងមេឃរបស់ប្រទេសគេទៅជួយសង្គ្រោះប្រទេសណាពីមើលអញ្ចឹងណាហើយប្រទេសវៀតណាមសុំគេសឹងអាកុប្រទេសនៅខាងប្រចាំប្រទេសជាពិសេសសុំខាងបញ្ហា កំណើនទឹកសមុទ្រកំណើនទឹកចំនួនណា ដោយពិភពលោកណាផ្នែកខាង global warming ហ្នឹងគេវ័នគេធ្វើការវ័ននេះទៅដល់ក្រមប្រទេសនៅតាមដងទន្លេមេគង្គជាពិសេសគឺដែនដីសណ្ដទន្លេមេគង្គហ្នឹងទឹកដីកម្ពុជាក្រោមនេះត្រូវប្រឈមមុខជាមួយនឹងលិចក្នុងថ្ងៃអនាគតព្រោះឯនោះគេជួយច្រើនណាស់ ចំណូលក៏ជួយដែលទៅគាត់គង់ក្រុមខេត្តដែលនៅខាងខេត្តពលាវខេត្តអឺទឹកខ្មៅខេត្តឃ្លៀងខេត្តព្រះតាពាំងអីនេះដែលជាប់ជាប់ជាមួយសមុទ្រចិនត្បូងហ្នឹងប្រឈមជាមួយការលិចទឹកហ្នឹងគឺថាក្នុងថ្ងៃអនាគតគេថានឹងលិចបាត់ហ្មងណាបានអីធ្វើទំនប់ធ្វើអីគុនឃើញទឹកប្រៃចាប់ដើមហូរចូលមកធ្វើខ្សែគាស្វាអីនឹងក៏ដោយប៉ុន្តែកម្ពស់ទឹកសមុទ្រទៅ អាលេខ្ញុំតកកហ្នឹងអាលេតកកនៅខាងពោលជើងហ្នឹងអាលេសឹមសឹមហ្នឹងគេឲ្យគេមើលឃើញថាអាលេហ្នឹងកំពស់ទឹកសមុទ្រកើនឡើងកើនឡើងឯអ្នកលិចមុនគេគឺយើងហ្នឹងហើយណាគេប្រកាសសន្និចឹងហើយថែមការប្រែប្រួលនៃធាតុកាសធម្មជាតិបច្ចុប្បន្នហ្នឹងវាវាលែងថិតថេរអស់ហើយពីពីមួយថ្ងៃទៅមួយថ្ងៃនេះគឺថាប្រកាសសន្និហ្មងគ្រាន់តែយើងស្រុកកសិកម្មគឺថា យ៉ាងណាក៏ដោយយើងអតីតវាសមុទ្រនឹងម្ដុំតនុងណាដោយភោគផលសមត្ថភាពទលេមេគង្គនាំពួកល្បាត់ទៅហើយចាស់ទុំរបស់យើងខ្មែរយើងនេះមានមានមធ្យោបាយកាយធ្វើជាខឿនកសកម្មនៅក្នុងតំបន់ទឹកដីហ្នឹងទៅបានមានប្រយោជន៍ហើយខ្ញុំកណាចង់និយាយចេះចង់និយាយអំពីហេតុផលដែល គួរកប់បីខ្មែរក្រមយល់ដឹងពីបញ្ហាហ្នឹងណាយើងមិនចេះតែនិយាយចោលហើយគ្នាយើងមិនយកចិត្តទុកដាក់ហ្នឹងក៏គ្មានប្រយោជន៍ដែរចង់ឲ្យយុវជនហ្នឹងបានយល់ដឹងពីហេតុផលហ្នឹងណាថាហេតុផលអីបានលោកតាលោកតានៅខាងក្រៅនឹងហើយនឹងពូមីងនៅខាងក្រៅនឹងចេះជំរុញឲ្យពួកយើងតស៊ូដោយសារឱកាសនេះយើងអាចនិយាយបាននិយាយទៅ ពួកយើងនិយាយវាគ្មានផោះតាងជាក់ស្ដែងទេមកពីយើងគ្រាន់តែជាអ្នក ជួយការពារអ្នកនោះទេ យើងស្រែកប្រាប់គេប៉ុន្តែគ្នាយើងនឹងត្រូវបង្ហាញផោះតាងច្បាស់លាស់មកណាឥឡូវគេកំពុងតែធ្វើបាបជិះជាន់រត់ត្បិតការរៀនសូត្ររបស់ប្រសង់វាមិនវាមិនធ្វើដៃវាខ្លួនតល់ទេយួនតាំងពីដើមចង់ដល់មិនដែលធ្វើដៃខ្លួនឯងទេ វាប្រើឲ្យខ្មែរយើងគ្នាឯងនឹងទៅធ្វើចៃដៃគ្នាឯងណាព្រោះហេតុហ្នឹងហើយបានយើងចេះតែរំលឹកថាកំអោយគ្នាយើងនឹងវាឆោតល្ងងរហូតទៅដល់បំរើយួនមកបំផ្លាញគ្នាឯងដល់អត់ដឹងខ្លួនហ្នឹងណាហើយយួនកំណត់វាវាចង់ថាបំផ្លាញយើងទេបើមិនធ្វើចឹងតំណែងទេទេថាវាដកតំណែងក៏ដកទៅចោះប៉ុន្តែជាជាងបំផ្លាញគ្នាឯងវា វាខូចធំណាស់វាអាលាយពូជសាសនោះណាគុណគុណមានទូលនឹងខ្ញុំកណាយល់ហើយបើគិតជារបៀបល្ងងណាយើងអត់យើងអត់អត់អត់នេះមែនសតតែធ្វើតាមគេមែនជារបៀបល្ងងណាធ្វើតាមគេហើយអេអាណាធ្វើអីធ្វើអញមិនខ្វល់ខ្វាយអញដឹងតែទៅធ្វើដើម្បីផលប្រយោជន៍អញព្រោះដូចតែព្រះអង្គប្រមាណអង្គអញ្ចឹង លោកចាស់ហើយលោកថាតស៊ូទៅគ្មានប្រយោជន៍អីមកពីលោកអស់សង្ឃឹមហ៎លោកតស៊ូមួយជីវិតលោកហើយលោក អង្គចាស់ចាស់ប្រសងយើងនឹងមិនមែនមិនធ្លាប់តស៊ូទេព្រះអង្គដើមញើអីមិនមែនលោកធ្លាប់តស៊ូណាព្រះអង្គតាំងណោព្រះអង្គអីព្រះអង្គយើងយើងនៅព្រែកដើមហ្នឹងមិនមែនលោកមិនធ្លាប់តស៊ូណាលោកធ្លាប់តស៊ូតាប៉ុន្តែលោកមកបាក់អាទេសពេលក្រោយហ្នឹងបាក់អាទេសអីពីដើមធ្លាប់ មុនឡើងលើព្រំក្រហមណាឥឡូវដល់ឡើងអញ្ចឹងទៅវាដូចតែអ្នកស្រែឡើងមកភ្នំពេញអញ្ចឹងគាត់បើមិនប្រយ័ត្នពុលទឹកម៉ាស៊ីនពុលជាមួយភ្លើងពណ៌ហ្នឹងនៅនឹងឯងនៅវិលដោយកទេសឡង់ហ្នឹងបានត្រូវការរំលឹកត្រូវការការរំលឹកគំនិតផ្សេងផ្សេងដែលជាគំនិតដែលយើងបានមើលឃើញខាងក្រៅដូចលោក អង្គញ៉ាដែរគាត់អញ្ជើញមកពីរំបាទអង្គញ៉ាពីរំតារាពីរំវិចិត្រតារាគាត់បានអញ្ជើញមកហើយគាត់គាត់គាត់មានសរសេរសភៅសេអីហ្នឹងគាត់ប្រកាសថាហ្នឹងគាត់មកសិក្សានៅខាងក្រៅហ្នឹងដើម្បីនាំគំនិតហ្នឹងទៅប្រាប់ក្រុមយុវជនអញ្ចឹងហើយយើង ចង់បានគំនិតអស់អញ្ចឹងអញ្ចឹងអ្នកដែលមានគំនិតរបៀបអញ្ចឹងមានទេសនៈ ថ្មីថ្មីបែបទំនើបអញ្ចឹងដើម្បីដឹកនាំយុវជននឹងបង្ហាញផ្លូវយុវជននឹងឲ្យយល់ដឹងយល់ដឹងអំពីទំនាក់ទំនង នៅ លើពិភពលោក បច្ចុប្បន្ននឹងគេជួយយ៉ាងម៉េចខ្លះឲ្យយើងយល់អញ្ចឹងយើងអត់មានខ្លាចអាញាធរនឹងទេណាពួកអាញាធរនឹងមានស្អីមានអីអស្ចារ្យអ្នកដែលស៊ីប្រាក់ខែដែលយើងបងពុនទេតាណា និយាយដល់ទៅណាណាពួកនឹងវាវាស៊ីប្រាក់ខែវាអត់មានប្រាក់ខែពីណា ទេវាស៊ីប្រាក់ខែប្រជាពលរដ្ឋបងពុន ហើយបើប្រជាពលរដ្ឋទៅខ្លាចពួកនឹងទេវាខុសបាត់ហើយរឿងសំខាន់បើយើងមិនខុសច្បាប់គឺអត់មានខ្លាចវាទេវាគ្មានអំណាចឲ្យបញ្ចាប់យើងនិយាយទៅពួកវាជាកម្មកររបស់ប្រជាពលរដ្ឋមកណាបើប្រជាពលរដ្ឋបើប្រជាពលរដ្ឋទាំងអស់នឹងមិនបង ពុនពួកវាបានលុយណា វាបានលុយឯណាបើប្រាក់ខែឲ្យឲ្យឲ្យមន្ត្រីជាឆាគុណបើមិនបងពុនបើមិននាំគ្នាប្រកបការផលទេពួកនឹងមានប្រាក់ខែណាស៊ីចង្អុលមុខឯងហ្មងថាណែឯងឯងឯងស៊ីប្រាក់ខែដោយសារពួកឯងបងពុនណាឯងក៏ប្រហើនឲ្យសោះអញ្ចឹងមើលផាំងផាំងផាំងផាំងអញ្ចឹងឲ្យយើងយល់ច្បាស់អំពីតម្លៃរបស់យើងបានវាច្បាស់លាស់ជាប្រជាពលរដ្ឋមួយយល់ដឹង មិនថាធ្វើឲ្យដូចលោកយាយសបិតដូចចាក់នៅខាងក្រុមសេកហ្នឹងចោលមុខយកណាចោលមុខផាំងផាំងផាំងផាំងអញ្ចឹងណាដូចព្រះអង្គចន្ទរាអញ្ចឹងចោលមុខអាណាវៃលោកអញ្ចឹងចោលមុខឲ្យឯងបង្ហាញឲ្យឡើងលោកឲ្យដឹងហ្មងឲ្យវារៀងណាឲ្យវាវាស្គាល់ហៅថាភាពអាម៉ាស់នោះដែលវាបំពៀបំពៀននៅក្នុងប្រសង់ខ្មែរនោះអញ្ចឹងណាចង្អុលបង្ហាញអញ្ចឹង មកពីយើងប្រជាប្រដ្ឋទាំងកណានិយាយដល់ថាចាយើងជាអ្នកបើករាខាឲ្យពួកវិចាយបើប្រជាប្រដ្ឋនឹងបងពុនបានលុយឯណារដ្ឋាភិបាលវាមានលុយឯណាឥឡូវវាធ្វើមានធ្វើបានប្រពន្ធកូនវាហឺហាអាខ្លះវាជីកប៉ាល់ហោះកូនចៅវារះអត់បាយលិចទឹកអីកូវីដអីនោះវាកូនចៅវាជីកប៉ាល់ហោះទៅឯណានៃប្រទេសក្រៅឯណាហឺហាធម្មតាអញ្ចឹង វាអញ្ចឹងទៅញ៉ាំបាយនៅមកទៅណាអាមន្ត្រីរាជការហ្នឹងហើយហើយអាមួយនោះលេងស៊ីសាច់គោម្ដងម្ដុំ2000ដុល្លារណោះ2000 2000អឺរ៉ូហ្នឹងហើយ2000អឺរ៉ូលុយបាអង់គ្លេសណាណាលេងចឹងចឹងបងណាហើយហើយពីដើមវាជេរមូលធនវាសិតថាមូលធននិយមអីចឹងដល់ក្រោយមកអាលទ្ធិសង្គមនិយមវាមិនបានប្រយោជន៍អី ដូចវាដូរមកឆ្នាំ1986នោះគាត់86វាដូរមករបបមូលធននិយមមួយទៀតដែររបបមូលធននិយមឥឡូវពុកកលួយជាងមុនទៀតពុកកលួយជាងរបបសេរីនឹងទៀតយួនកុំនេះនេះហ៎កុំនេះនៅវៀតណាមហ្នឹងហ៎បើមានអ្នកប្រឆាំងភ្លាមអាលំទៅភ្លាមអាលំទៅភ្លាមមកខ្ញុំគិតថាទៅនិយាយមួយលោកតាំងពីងាយមិញតា ឥឡូវខ្មែរក្រមសហព័ន្ធថាប្រឆាំងវានឹងគឺ វាលំ ទៅឥឡូវប្រកាសអាសន្នណាពួកអាអ្នកសរសេរអត្ថបទនៅខាងខេត្តព្រះតាពាំងនឹងវាប្រកាសតាវាប្រកាសថាសហព័ន្ធនឹងធ្វើទុកបុកម្នេញរដ្ឋថៃបាលវាណាអញ្ចឹងហ្នឹងហើយវាប្រកាសផ្សាយតឡឹងហ្នឹងវា OKK យកមកផ្សាយហ្នឹងណាថ្ងៃមុនលោកប្រជិកឿនឡើងនិយាយហ្នឹងហ្នឹងណា និយាយថាយើងនឹងរំខានធ្វើឲ្យប្រជាពលរដ្ឋវានឹងលេងស្ដាប់ប្រកបវាអស់ប្រជាពលរដ្ឋខ្មែរក្រមយើងនឹងលេងស្ដាប់ប្រកបវាអស់ហើយវាចោទថាយើងនឹងប្រាំងដងអីប្រាំងដងបកាច់យកអីវាចិត្តថាអញ្ចឹងទៅមានអាណាទៅជឿវាថាប្រាំងដងបើបើគេថាយើងប្រាំងដងមែនទេថារដ្ឋអាមេរិកមិនមែនមកស្ដាប់យើងទេយើងមិនមែនទៅចូលឯណាអង្គការសហជីវជាតិបានណាអើបើចាំមានប៉ុន្តែវានឹងមនុស្ស មនុស្សបំពេញច្បាប់ អន្តរជាតិអាគ្នេយ៍វាប្រទេសរុស្ស៊ីនឹងបំពេញច្បាប់អន្តរជាតិវានៅទៅបោះឆ្នោតគ្រប់គ្រងរុស្ស៊ីនៅកណ្ដាលអង្គការសហប្រជាជាតិហ្នឹងវាមិនចេះខ្មាស់គេហ្នឹងណាវាវាថាក្រមគ្នាគ្នាវាសេពគប់តែជាមួយក្រមដែលបំពេញបំពេញច្បាប់ហ្នឹងឯងដល់វាបំពេញបំពេញច្បាប់ទៅវាទៅរត់តរគ្នាវាអញ្ចឹងវាទៅគ្រប់គ្រងគ្នាវាប៉ុន្តែ គ្រប់គ្រងចឹងមិនវានៅតែអោនលំទោនជាមួយនឹងក្រមប្រទេសអ្នកមានចឹងវាខ្លាចគេអត់ទិញអីវ៉ាន់តែអត់ទិញអីវ៉ាន់សេដ្ឋកិច្ចរអន់អញ្ចឹងយួនយួនអញ្ចឹងណាអោនលំទោនក្រាបសំទោសគេងវគេគ្រប់តែប្រទេសចឹងប៉ុន្តែទៅពើងទ្រូងក្អេងក្អាងដាក់យើងបានអីឲ្យប្រជាពលរដ្ឋយើងដឹងថាមកខាងក្រៅនេះវាអន់លំទោនទេវាអត់មានតែក្អេងក្អាងអញ្ចឹងទេវាអត់ទេ ណាឲ្យយើងដឹងអញ្ចឹងហើយចង្អុលមុខឲ្យចំចំផាំងផាំងអញ្ចឹងវត្តតលិចវត្តតកើតដូចលោកយាយសបិតដេញតាមចង្អុលមុខអញ្ចឹងហើយយើងឲ្យដឹងថាយើងមិនមែនជាមនុស្សខុសទេណាពួកវាទេវាមកជីកជាប់យើងគឺខុសណាអញ្ចឹងឲ្យយើងហ៊ានតតាំងអញ្ចឹងបើខ្មែរទេកាន់តែចង្អុលឲ្យដល់មុខទៅហ្មងចង្អុលឲ្យដល់កណ្ដាលថ្ងាសហ្នឹងហ្មងនឹងបើកូនខ្មែរទៀតហ្នឹងហើយ ទៅចង្អុលឲ្យដល់កណ្ដាលឆ្ងាស់វាបានមកញាក់ខ្លួនអញ្ចឹងណាពួកណែឯងស៊ីប្រាក់ខែដោយពួកខ្ញុំបងពន្ធទេកុំប្រហើនពេកកុំបំពេញលើប្រជាពលរដ្ឋអីអញ្ចឹងចង្អុលឲ្យចំថាឲ្យសំយើងជាម្ចាស់វានោះមកពីយើងបងពន្ធវាបានប្រាក់ខែដោយសារប្រជាពលរដ្ឋបងពន្ធបានវាមានប្រាក់ខែស៊ីណាឲ្យវាដឹងអញ្ចឹងឲ្យយើងដឹងអញ្ចឹងទាំងអស់គ្នាហ្នឹងណា ចង់ចង់ប្រាប់អញ្ចឹងណាស់ទេអឺតើមានអីចូលរួមថែមទេបាទខ្ញុំចង់ចូលរួមថែមតិចដែរថារឿងដែលពួកអង្គបាលឬក៏ពួកអាជ្ញាធរដែនដីឬក៏គួរបាលស្រុកភូមិហ្នឹងតាមពិតទៅដោយព្រះអង្គលើកឡើងហ្នឹងវាត្រឹមត្រូវហើយការងារធ្វើបំរើរដ្ឋហ្នឹងគោលបំណងរបស់រដ្ឋហ្នឹងគឺឲ្យទៅអប់រំគេឲ្យទៅការពារប្រជាជនមិនមែនឲ្យ ទៅធ្វើអំពើ អយុត្តិធម៌រំលោភសិទ្ធិរបស់ប្រជាជនអញ្ចឹងទេណាប៉ុន្តែដោយសារខ្មែរក្រមយើងភាកច្រើននេះយើងអត់យល់យើងអត់យល់អាចចំណុចដែលយើងទៀមទីគេចេះតែទៅរំលោភលើយើងអញ្ចឹងអញ្ចឹងចំណុចដែលប្រងលើកឡើងនេះគឺជាការងារបំភ្លឺមួយដល់ប្រជាជនខ្មែរយើងហ្នឹងពេលដែលពួកអង្គបាលស្រុកអង្គបាលភូមិហ្នឹងមកធ្វើអីមួយយើងមានសិទ្ធតវ៉ាមកអំពីអ្នកឯងគឺរស់បានអាស្រ័យពួកខ្ញុំនេះកូនចៅខ្ញុំទៅធ្វើការនៅបញ្យឿងនៅ នៅដំណាយនៅប្រេងគួរជាដើមហ្នឹងគឺប្រាក់ខែទាំងអស់ដែលកូនចៅខ្ញុំបានហ្នឹងបងប្អូនឲ្យរត់ហើយរត់យកអាលុយហ្នឹងយកមកចែកជារំលែកអឺមួយភាគណាសម្រាប់ជូនជាជាជាជាលុយប្រាក់ខែរបស់ខ្លួនឯងដែលធ្វើការងារបំរើនៅភូមិស្រុកហ្នឹងអាហ្នឹងជាចំណុចដែលយើងតវ៉ាពីយុគមិញហ្នឹងយើងថាបើសិនតែពួកអង្គរបាលហ្នឹងវាមិនស្ដាប់បង្កប់រត់ទៅសុំអោយខ្មែរយើងតវ៉ាដកពួកអង្គរបាលហ្នឹងជិញទាំងអស់ អង្គរបានហ្នឹងគឺធ្វើការងារមិនស្របទៅតាមគោលនយោបាយរបស់រដ្ឋមិនស្របទៅទៅតាម ការតម្រូវការរបស់ប្រជាប្រដ្ឋនោះទីនោះទេអញ្ចឹងទេអឺប្រជាប្រដ្ឋនៅទីនោះមិនព្រមបងប្រាក់ខែអ្នកឯងទៀតទេអញ្ចឹងមានន័យថា ការងារតវ៉ាវាប្រៀបបានដោយតំណាងរាស្ត្រនៅប្រទេសអូស្ត្រាលីអញ្ចឹងគេការពារប្រជា ជនគេខ្លាំងណាស់ មកពេលគេចង់ជួយជាតំណាងរាស្ត្រវាអាស្រ័យមកការបោះឆ្នោតពីប្រជាជនហ្នឹងហើយបោះឆ្នោតឲ្យជាប់ហើយប្រជាជនជ្រះបាំងប្រាក់ខែអស់តំណាងរាស្ត្រហ្នឹងទៀតអញ្ចឹងតំណាងរាស្ត្រមួយមួយនៅអូស្ត្រាលីហ្នឹងយើងចង់ទៅជួបអីគេយើងស្នើអីគេត្រូវតែយល់ព្រមអញ្ចឹងបងនេះប្រទេសអូស្ត្រាលីដែលប្រទេសសេរីហ្នឹងយើង មើលឃើញថាប្រព័ន្ធដឹកនាំរបស់គេ គេខ្លាចគ្នាខ្លាំងណាស់ពេលយុទ្ធនាការបោះឆ្នោតម្ដងម្ដងគេតែងតែចោះឃោសនា ណែនាំប្រជាប្រដ្ឋហ្នឹងគោលនយោបាយរបស់គេគេត្រូវធ្វើអីបំរើរះហ្នឹងឲ្យត្រឹមត្រូវពីព្រោះរះគឺជាម្ចាស់របស់រោងចក្រគឺធ្វើមកបានលុយយកទៅបង់ប្រាក់ខែឲ្យពួកតំណាងរាស្ត្រទាំងអស់ហ្នឹងមន្ត្រីដីឆ្ការទាំងអស់ហ្នឹងតាំងពីរខាងក្រោមរហូតដល់ថ្នាក់លើកម្ពុជានាយករដ្ឋមន្ត្រីប្រធានាធិបតីក៏ស៊ីប្រាក់ខែរបស់រដ្ឋហ្នឹងដែររដ្ឋហ្នឹងរបស់ប្រជាជនហ្នឹងបងប្អូនដែរហ្នឹង យ៉ាងណាមិញសប្ថ្ងៃប្រជាជនខ្មែរក្រមយើងបាន ទៅចូលបំពេញកតបកិច្ចធ្វើការងារនៅក្នុងរោងចក្រហ្នឹងគឺជាការងារបងប្អូនឲ្យរត់ហើយហើយបងប្អូនឲ្យរត់ហ្នឹងគឺជាកប៉េះរបស់ពួកក៏អាមន្ត្រីនៅរាជការទាំងអស់ហ្នឹងគឺវាបានរស់ដោយសារយើងទេចឹងមិនមែនវាមកសម្រុតយើងទេណាយើងគួរណាតែចេះវិធីសាស្ត្រសម្រុតវាបើអ្នកឯងមិនមិនធ្វើមិនត្រូវទៅតាមច្បាប់ហ្នឹងទេនាំគ្នាក្រោកឡើងមកភូមិមកស្រុកហ្នឹងដូច វត្តរំសេកហ្នឹងលោកពហិការធ្វើការងារទៀមទាស្រែកជាយខុអីជាដើមស្រែកអឺរដ្ឋថៃបានហ្នឹងមកផ្លន់យកក្នុងម៉ូតូមកអីលោកចឹងអាហ្នឹងអាហ្នឹងកុតកម្មវាមិនបានប្រើហឹង្សាមែនប៉ុន្តែវាជាការងារកុតកម្មអន្តរជាតិគេមើលឃើញថាអ្នកឯងកំពុងតែធ្វើការរំលោភសិទ្ធិមនុស្សអញ្ចឹងអាការរំលោភសិទ្ធិនោះវាធ្វើឲ្យបងខាតនៅអាប្រាក់ចំណូលរបស់រដ្ឋហ្នឹងដែលយើងនិយាយថ្ងៃហ្នឹងគឺកាលណាខ្មែរក្រមយើងតវ៉ានៅគ្រប់កន្លែងរបៀបដោយទំនុំសេក អារដ្ឋាភិបាលភ័យហេសិទ្ធិមនុស្សហ្នឹងវាមិនតន់ជ្រះថ្លាមិនតន់ល្អប្រសើរទេតែកណាខ្មែរក្រមយួរទៅប្តឹងដល់អន្តរជាតិអាអន្តរជាតិហ្នឹងគៀបសង្កត់មកបើពួកក៏អាយឡូអាអានេះទុនទាំងឡាយហ្នឹងឯងទៅទៅមើលមើលអាពួកអាហ្នឹងធ្វើការយ៉ាងម៉េចអញមិនទិញអីវ៉ាន់ឯងទៀតទេដកសិទ្ធិមិនមានដកសិទ្ធិដក អាការងារ order អីវ៉ាន់ពីប្រទេសវៀតណាមណាឧទាហរណ៍ថាឥឡូវឡានលុកជីង100គ្រឿងអញ order តែ5គ្រឿងឯង អញ្ចឹងអាណាខាត់បងរដ្ឋាភិបាលវៀតណាមទៅខាត់បងអេប្រាក់ចំណូលទៅបានមក2000លានទៅ2860លានឥឡូវចុះដល់150លានទៅតាមអាណាបងខាត់អញ្ចឹងវាទៅបងវាវាទៅខាត់បងអញ្ចឹងរដ្ឋាភិបាលខាត់បងបើអាស្រ័យលូណាមានខ្មែរក្រមគ្រប់កន្លែងទៀមទាស្រែកថាប្រាក់ខែនឹងមិនតន់គ្រប់ចំនួនទេ ប្រាក់ខែនឹងឲ្យនឹងមិនទៅ វាមិនសមភាពជាមួយនឹងការងារដែលខ្ញុំធ្វើទេវៀតណាមសប្តាហ៍បើតាមតែលឺសូនអ្នកខ្លះអាចធ្វើការងារដល់10ម៉ោងក្នុងមួយថ្ងៃវាមិនតាន់គ្រប់ស្តង់ដារទៅតាមអន្តរជាតិមិនត្រូវទេពិភពលោកហ្នឹងគេឲ្យចំនួន តែ8ម៉ោងនេះបើលើសពី20ម៉ោងអឺលើសពី8ម៉ោងអា8ម៉ោងកន្លះឡើងទៅហ្នឹងចាប់ដើមផេគេហ្នឹង1គុណនឹង1កន្លះ10ដុល្លារទៅផេគេ 5ទៅ10ដុល្លារបើថាហួសពី3ម៉ោងឡើងទៅមុខទៀតអាម៉ោងទី4ហ្នឹងត្រូវ pay double មួយគុណទ្វេមានន័យថា10ដុល្លារគុណឡើងត្រូវតែ pay 20ដុល្លារអញ្ចឹងហ្មងអាហ្នឹងជាច្បាប់ ILO ជាច្បាប់ពិភពលោកគេតែងតែធ្វើអញ្ចឹងអញ្ចឹងយើងការវិភាគថ្ងៃនេះហ្នឹងគឺចង់ឲ្យខ្មែរក្រមចេះតវ៉ាហ្នឹងចេះតវ៉ាហ្នឹងមិនដល់ដល់មានរឿងដូចទៅទ្រំសេកបន្តវ៉ាមិនអញ្ចឹងទេតវ៉ាគ្រប់សកម្មភាពគ្រប់កិច្ចការងារ ដែលរស់នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្នដែលគេរំលោភហ្នឹងគេខ្ញុំជឿជាក់ថាយួនវាឆ្លៀតឱកាសរំលោភជាច្រើនយ៉ាងច្រើនករណីណាប៉ុន្តែករណីមួយចំនួនខ្មែរក្រមមិនចេះ report មកឲ្យយើងមិនចេះស្ញើសារព័ត៌មានមកឲ្យយើងមិនដឹងស្អីទៅវិភាគព្រោះខ្ញុំកណាប្រអងនៅប្រទេសអូស្ត្រាលីទាំងអស់មិនដឹងថាព័ត៌មានដែលគេរំលោភរំលោភស្អីខ្លះទេប៉ុន្តែខ្ញុំជឿជាក់ថាខ្ញុំអាចស្រាវជ្រាវមើលឃើញថាសូម្បីតែអាការងារទៅធ្វើការងារនៅបញ្យលសប្តាហ៍ហ្នឹង រដ្ឋអំណាចយើងកំពុងរំលោភយកលុយប្រាក់ខែរបស់ប្រជាជនហ្នឹងដល់ដល់មិនតែបង់ពន្ធហាប្រាក់ខែដែលត្រូវបានឧទាហរណ៍ថា5 10ដុល្លារមួយម៉ោងឲ្យយើងយ៉ាងច្រើន2 10ដុល្លារនោះយក3ដុល្លារទេទេអា3ដុល្លារណា3ដុល្លាររបស់យើងតែគេវាប្លន់យកអាហ្នឹងហើយស្រេចហើយអាហ្នឹងប្លន់យកច្បាប់ហ្នឹងមកប្លន់ហ្មងវាថាឥឡូវគេឲ្យប៉ុណ្ណឹងឲ្យប៉ុណ្ណឹងប៉ុន្តែការពិត ILO មិនមែនឲ្យប៉ុណ្ណឹងទេ ILO ហ្នឹងឲ្យតាមវិនិយោគទុនរបស់អន្តរជាតិដែលគេយកយកនៃទុនទៅដាក់ក្នុងហ្នឹងគេមើលតាមសិទ្ធិមនុស្សគេមើលតាមសកម្មភាពរបស់ កិច្ចការរដ្ឋអំណាចយួនទៅធ្វើអីខ្លះបើថាគៀបសង្កត់បើសិនតែយកក្មេងក្រោមអាយុទៅទៅទៅទៅប្រើកម្លាំងបាយហើយគេមិនទិញទេអានឹងទី1ទី2ទៀតបើសិនតែយកជនជាតិដើមយកទៅធ្វើការងារឲ្យកម្រិតថោកជាងក៏គេមិនទិញដែររបស់ហ្នឹងមានន័យថាប្រើធ្វើស្រែលើខ្នងរះគេអញ្ចឹងគេមិនមិនទិញទេរបស់ទាំងអស់ហ្នឹងដែលដែលត្រូវនិយាយគ្នាមិនពេលលុកជីងត្រូវនិយាយគ្នាហេតុអីខ្មែរយើងពីមុនមាន មាន GSP អីជាដើមនោះមកពីមិនគេមើលឃើញថាខ្មែរនៅទុនខ្សោយប្រទេសខ្មែរនៅទុនខ្សោយសេដ្ឋកិច្ចកំពុងតែដុនដាបដូចចឹងគេកាត់បន្ថយនៅអាពន្ធទាំងអស់ដែលយកចូលទៅប្រទេសគេគេអត់ជួបពន្ធទេហើយពន្ធទាំងអស់នោះខ្មែរបានវាអាស្រ័យមកពីគេមើលឃើញគេចង់អភិវឌ្ឍស្ថាបនាប្រទេសយើងនឹងឲ្យរីកចម្រើនទៅតាមគោលនយោបាយរបស់អាគេហៅថា global warming ហ្នឹង ទៅតាមអាគោលនយោបាយជួយត្រួតត្រងនៃការរស់នៅរបស់មនុស្សនឹងការប្រែប្រួលធាតុអាកាសនឹងវាต้องតាមនឹងអញ្ចឹងការប្រែប្រួលធាតុអាកាសនឹងវាកាន់តែខ្ពស់ប្រជាជននឹងកាន់តែអន់ថយទៅផលិតផលទាំងអស់ដូចជាស្រែស្រូវអីអីហ្នឹងធ្វើមិនសូវបានផលទេហ្នឹងវាវាទាំងអស់ហ្នឹងគេជួយកាត់បន្ថយនៅអាការងារខ្វះខាតហ្នឹងអញ្ចឹងនៅវៀតណាមក៏អញ្ចឹងដែរវៀតណាមមិនមែនតែចំណូលចូលបានពីការងារ នៃទន់នោមទេវាត្រូវបានដកពន្ធនឹងអនុគ្រោះនឹងវាមិនមែនពន្ធអនុគ្រោះទៅតាមប្រទេសខ្មែរទេគឺថាគេឲ្យចូលទៅ100%អញ្ចឹង គឺគេអាចកាត់បន្ថយប្រហែលភាគរយអញ្ចឹងនៅក្នុងការងារយកពន្ធមកអំពី សិទ្ធិមនុស្សនៅវៀតណាមវាអាចហៅថាមានស្តង់ដារអ្វីមួយដែលទទួលយកបានគឺឲ្យអាអាអាចំនួននឹងចូលមកប្រទេសវៀតណាមអញ្ចឹងអញ្ចឹងបើខ្មែរក្រមបដិងផ្ដាល់ទៀមទានៅថាវៀតណាមមិនតាន់បានស្តង់ដារដោយអន្តរជាតិមើលឃើញនឹងទេ អញ្ចឹងវៀតណាមត្រូវតែកែប្រែបើមិនកែប្រែគឺនៃទុនទាំងអស់ហ្នឹងត្រូវត្រូវកាត់បន្ថយនៅអាការចំណូលនោះពីប្រទេសវៀតណាមដកជីងអញ្ចឹងដែលយើងមើលឃើញអាមេរិកកាំងរាល់ថ្ងៃហ្នឹងគេទៅធ្វើការងារដាក់វិនិយោគទុនរហូតដល់មានអង្គមានក្រុមហ៊ុនធំធំដូចជា Google ដូចជា Facebook Facebook ដូចជា Hyundai ដូចជាស្អីអាក្រុមហ៊ុនធំធំដែលដាក់ចូលទៅប្រទេសវៀតណាមគេមើលឃើញនៅអា អាចលនាមួយដែលនយោបាយនៅក្នុងប្រទេសហ្នឹងវាវាស្ងាត់ស្ងៀមបើសិនតែខ្មែរក្រមយើងមិនយល់ព្រមទេខ្មែរក្រមយើងទៀមទេខ្ញុំមិនគិតថាតែខ្មែរក្រមនេះបើខ្មែរក្រមទៀមទេនៅចំណុចអស់ទាំងហ្នឹងដែលយើងកំពុងនិយាយច្បាស់ជាមានសាសជាតិដតីទៀតពីព្រោះមានដល់54សញ្ជាតិហើយ54សញ្ជាតិហ្នឹងគឺមានការរួមគ្រោះដូចគ្នាអញ្ចឹងប៉ុន្តែយើងខ្ញុំមានទស្សនាមួយ ប្រជាជនខ្មែរឬក៏ប្រជាជនទាំង54សញ្ជាតិនៅវៀតណាមនោះបើសិនគ្មានអាណាកម្រើកមិនហ៊ានកម្រើកទេមកពីប្រទេសកុម្មុយនីសវាប្រើអាជនផ្ដាច់ការហ្នឹងយកមកធ្វើទុកពុកម្នេញយើងទៅតាមរបៀបផ្ដាច់ការអញ្ចឹងដោយឧទាហរណ៍ថ្ងៃហើយប្រងលើកឡើងអញ្ចឹងថាយុវជនខ្មែរក្រមយើងទៅធ្វើការងារនៅបញ្ញឿងលោកយើងខាយហ្នឹងបានក៏ណាផ្សព្វផ្សាយគោលនយោបាយរបស់អង្គការសហជីវជាតិស្ដីពីសិទ្ធិជនជាតិដើមហ្នឹងសាផៅហ្នឹងវាមកម្ដង200នាក់ អង្គលបានមក100នាក់ជាប់លោកយើងថៃតម្នាក់ឯងនេះហើយយកទៅសួរចម្លើយនៅក្នុងកតុបតែសម្ងាត់នោះយើងមិនដឹងគេវាយគេធ្វើអីគាត់ទេអញ្ចឹងអាអាចំណុចអស់ទៅហ្នឹងធ្វើឲ្យខ្មែរក្រមវាខ្លាចអាហ្នឹងខ្លាចថាអឺតិចអញនិយាយទៅខ្ញុំនិយាយទៅគេមក100នាក់ចាក់តែខ្ញុំទៅធ្វើធ្វើបាបតែខ្ញុំទរណកម្មធ្វើបាបតែខ្ញុំបណ្ឌិតផលប្រយោជន៍វាបានមកទាំងអស់គ្នាយើងកុំគិតចឹងដល់សោះយើងត្រូវចេះវិភាគសាក្នុងការងារតវ៉ាហ្នឹងអញ្ចឹងបានលើកហើយយើងមាននិយាយថា បើសិនយើងអាចបង្កើតសហជីពបានពាក្យថាសហជីពហ្នឹងគឺការងារទៀមទានៅសិទ្ធិដែលកម្មករធ្វើទាំងអស់ហ្នឹងដែលខ្វះខាតការមិនគ្រប់ច្បាប់ត្រឡប់ហ្នឹងអាសហជីពហ្នឹងវាមានអឺសមត្ថភាពក្នុងការងារទៀមទានៅអ្វីដែលខ្វះខាតពីពីពីក្រុមហ៊ុនហ្នឹងភេមកឲ្យយើងសមឲ្យយើង ហើយបើយើងគ្មានសហជីពហើយសួរថាអ្នកណាជាតវ៉ាអញ្ចឹងឬក៏យើងដេក សំដួលទៅតាមនឹងរហូតឲ្យប្រមាណតាមនឹងវាមិនចឹងទេ សិទ្ធិមនុស្សគេមានសិទ្ធិឲ្យយើងទៀមទៀនៅអ្វីដែលតាមតម្រងអន្តរជាតិដែលគេសរសេរហ្នឹងហើយតម្រងហ្នឹងគេធ្វើនៅលើឆាកអន្តរជាតិគេធ្វើនៅគ្រប់ប្រទេសបានជោគជ័យហើយតម្រងទាំងអស់មិនមែនត្រឹមតែយកមកនិយាយថ្ងៃហ្នឹងទេគឺគេជិញអាច្បាប់ហ្នឹងមកវា5ដល់10ឆ្នាំឆ្នាំហ្នឹងប្រទេសដទៃដទៃគេយកតម្រងនោះមកធ្វើស្ងតែគេបានជោគជ័យប្រជាជនគេរីចម្រើនទៅតាមអាផែនការរបស់រដ្ឋអង្គការសហជីវជាតិហ្នឹងទៅហើយ នៅតែប្រទេសមួយចំនួននៅតំបន់អាស៊ីហ្នឹងទេដែលតែធ្វើមិនតាន់បាន ជាពិសេសជាពិសេសប្រទេសមិនតាន់អភិវឌ្ឍហើយប្រទេសកុម្មុយនីសហ្នឹងតែម្ដងដែលដែលមិនយកការងារច្បាប់ហ្នឹងយកមកប្រើអញ្ចឹងចំណុចទាំងអស់ហ្នឹងបញ្យល់ឲ្យយុវជនខ្មែរយើងហ្នឹងគួរណាភ្ញាក់រលឹកអាចចំណុចអស់ទៅហ្នឹងកុំឲ្យគិតថាផលប្រយោជន៍បានមកអ្នកដតីផលប្រយោជន៍កាលណាធ្វើបានអ្នកដតីហ្នឹងគឺវាបានមកលើយើងហើយអ្នកដតីយកផលប្រយោជន៍ទាំងមកចាយនៅលើទីផ្សារហ្នឹងយើងក៏ទទួលបានផលប្រយោជន៍ពីទីផ្សារហ្នឹងដែរ ទីផ្សារនឹងកាន់តែថោកយើងក៏បានផលពីទីផ្សារនឹងដែរហើយយើងប្រាក់ខែកាន់តែឡើងយើងក៏ទទួលបានអាចចំណូលពីប្រាក់ខែនឹងដែរអញ្ចឹងចំណុចទាំងអស់ហ្នឹងយើងត្រូវចូលរួមពីមនុស្សម្នាក់ឡើងទៅមនុស្សម្នាក់មានគោលការណ៍ហ្នឹងគិតយ៉ាងជិញហើយមនុស្សយើងត្រូវដឹងគ្រួក្បាលរបស់យើងកណាគិតមិនគឺធ្វើអញ្ចឹងហើយมันមានចេះតែគិតឲ្យมันมันធ្វើទេយើងគិតថាយើងត្រូវធ្វើអ្វីមួយយើងនឹងជីងសកម្មភាពទោះបីអាសកម្មភាពនោះធ្វើទៅវាមិនបានជោគជ័យពេលហ្នឹង ប៉ុន្តែអនាគតខ្ញុំជឿជាក់ថាវាជោគជ័យដូចជាក្រុមហ៊ុន Facebook ចឹងពីមុនអ្នកដែលរួចអា Facebook អាអា website Facebook ហ្នឹងគាត់ជាអ្នកសរសេរ website លេងលេងដែរគាត់មិនមិនគិតសង្ឃឹមថាវាបានផលប្រយោជន៍ដល់ធំទេប៉ុណ្ណឹងណាគាត់គ្រាន់តែយុវជនអាមេរិកកាំងមួយសរសេរលេងលេងសោះអេមិននឹងដល់រហូតដល់ដល់ក្រុមហ៊ុនហ្នឹងវារីកចម្រើនទៅវាទៅជាការងារធំធេងប៉ុណ្ណឹងអញ្ចឹងការងារគិតរបស់មនុស្សម្នាក់ខ្មែរក្រមអនាគត បើសិនណាផលប្រយោជន៍ទៅវាកើតឡើងមែនអ្នកដតីដតីហ្នឹងគឺនឹងគេគេចូលគ្រប់គ្រងហើយហើយសកម្មភាពដែលមនុស្សដែលគ្រប់គ្រងហ្នឹងគឺថាឲ្យវាមានការប្រៀបធៀបមានការប្រៀបធៀបរវាងអានេះមិនត្រូវអានេះត្រូវបើកាលណាយើងអត់ដាក់ភាពប្រៀបធៀបមកដាក់ចំពោះមុខយើងយើងរកចំណុចកំពូលមិនបានទេអញ្ចឹងយើងត្រូវដាក់ប្រៀបធៀបថាប្រខែប្រទេសខ្មែរ ប្រាក់ខែប្រទេសវៀតណាមវៀតណាមប្រាក់ខែម៉ាឡេប្រាក់ខែជប៉ុនអញ្ចឹងយកការពារទៀតអញ្ចឹងអញ្ចឹងខ្មែរក្រមិនអាចនៅថិតនៅក្នុងប្រាក់ខែនឹងទៀតទេខ្មែរក្រមិនអាចថិតនៅក្នុងសិទ្ធិមនុស្សរបៀបនឹងទៀតទេខ្មែរក្រមិនអាចថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធររបៀបនឹងទៀតទេសូម្បីតែយួនវាចេះចេះដូរទៅប្រហែលមិនពីអធនមកជាមូលធនវិញហេតុអីវាចេះដូរបានហើយយើង យើងប្រជាសាស្ត្ររស់នៅក្នុងប្រទេសនោះយើងមិនចេះមិនចេះដូររបៀបរបបរស់នៅអញ្ចឹង របៀបបព្រោះនៅបានសិទ្ធមកពីណាមកពីការតវ៉ារបស់ប្រជាជនតវ៉ាមួយណាតវ៉ាជាមួយរដ្ឋអំណាចហ្នឹងឯងអារដ្ឋអំណាចហ្នឹងវាចង់បានផលប្រយោជន៍វាទៅតវ៉ាជាមួយអង្គការសហជីវជាតិវាថាអូនៅក្នុងប្រទេសវាសិទ្ធិសេរីភាពរបស់ប្រជាជនសិទ្ធិបញ្ចេញមតិសិទ្ធិជំនឿសាសនាទលំទលាយឯងមិនទលំទលាយពីណាមកបើបើទៅចាប់លោកសូម្បីដល់លោកលោកដើរនិមន្តទៅបិណ្ឌបាតក៏ចាប់ឡានលោកយកដែរមានន័យថាប្រសង់ជាច្រើនទៀតកំពុងតែគង់នៅក្នុងវត្ត ដែលឈឺចាប់ហ្នឹងគឺជាឡើងឆ្ងាយណាតែលោកមិនហ៊ាននិយាយខ្ញុំជឿជាក់ថាអញ្ចឹងអញ្ចឹងពេលនេះមានច្បាប់ទាំងពីរហ្នឹងដែលយើងលើកឡើងហ្នឹងឲ្យប្រងយកច្បាប់នឹងទៅប្រើនោះគឺថាมันអាចធ្វើយើងបានទេអូខេអរគុណគុំតាំងឥឡូវគាត់ចេះនិយាយដល់តាំងនិយាយទៅណានឹកឃើញដល់អាការកសាងរោងចក្រ ហេតុអីក៏មិនកសាងរោងចក្រនៅតំបន់ខ្មែរក្រមយើងរស់នៅដែលជនជាតិដើមមិនទៅកសាងនៅអាណានៅនៅហាណូយនៅព្រៃអង្គរនៅកន្លែងដែលយួននៅច្រើនយើងអាគុណចាស់មានន័យបកស្រាយបាទហ្នឹងមានអ្នកដែលគេចាប់ផ្ដើមមកកន្លែងនោះណាគុណនឹងនិយាយទៅវាពាក់ព័ន្ធទៅដល់តំណាក់តំណងអញ្ចឹងណាតំណាក់តំណង ស្គាល់គ្នា ផងហើយបង្កើតទៅជារឿងមួយ ពុករលួយទីក្នុងបានកើតជាមានអញ្ចឹងកន្លែងនោះតំបន់ដីថ្មីហើយអ្នកនោះគាត់មានឱកាសនោះទៅទិញដីនៅកន្លែងនោះមន្ត្រីណាជាមន្ត្រីចាស់របស់ធ្វើក្របធ្វើការហើយវាមានស្គាល់គ្នា ធ្វើការនៅ ខាងជួរខាងលើនៃរដ្ឋាភិបាលមិនរដ្ឋាភិបាលទេវាជា ក្នុងតួបកជនតែក្នុងគណៈកម្មការនយោបាយគណៈកម្មការអចិន្ត្រៃយ៍នយោបាយប្រហែលតឡប់អ្នកហ្នឹងទៅហើយផ្ដាល់កម្រងនឹងស្នើទៅសរសេរទៅធ្វើបញ្ចូលលុយបញ្ចូលអីខ្លះទៅដើម្បីឲ្យគណៈកម្មការនយោបាយគណៈកម្មការចិត្តត្រៃនឹង សម្រាប់ចិត្តថាយកគម្រោងនឹងមកអនុវត្តគម្រោងអភិវឌ្ឍហើយក៏គេក៏គិតថាវាបាន ផលប្រយោជន៍ទៅសន្យាចែកភាគរយអីចឹងទៅចឹងដល់ទៅហើយវាសំឱកាសបើកចំហប្រទេសនេះបើកចំហដូរធនណាណាដូររបបទីផ្សារធនមកមូលធនណារបបទីផ្សារសេរីខំប្រឹងធ្វើច្បាប់បញ្ចូលខ្លួនទៅចឹងដូចយើងបាននិយាយមិញចឹងណា វាទៅជាជឿនលឿនអញ្ចឹងទៅវាតាក់ទួងបានបរទេសហើយពេលនោះគេចង់អរដ្ឋវៀតណាមវាទៅបើកភ្លាមអ្នកណាក៏ចង់ចូលដែរណាហើយវាបើកយុទ្ធសាស្ត្រមួយធ្វើទៅតាមយុទ្ធសាស្ត្រតេងសៀពេញនោះពីមុនតេងសៀពេញគាត់ចាប់អនុវត្តហ៎ហៅថាឆ្មាខ្មៅណាឆ្មាសឆ្មាខ្មៅហ្នឹងណាស្របពេលហ្នឹងបើកទៅមនុស្សទៅណាមនុស្សទៅមាននំអ្នកវិនិយោគពីខាងក្រៅឲ្យទៅចូលរួមចឹងទៅ បានក្រុមហ៊ុនផ្សេងផ្សេងនឹងទៅច្រើនប៉ុន្តែបច្ចុប្បន្នទេគុណឥឡូវវាមានការតឹងតែងតឹងតែងមិនអង្គើពុករលួយវាចូលមកដល់វាចូលមកដល់ចូលមកដល់វាមានការលំបាកហើយមានការលំបាកគ្រាន់តែមន្ត្រីវៀតណាមវានៅមានរៀបញើតច្រើនដោយសារអីដោយសារអ្នកបកតែមួយអ្នកបកតែមួយអញ្ចឹងវាក្តាប់នៅមូលអញ្ចឹង វាដូចនៅក្រោមមួកវាដូចដួនវាអញ្ចឹងអាដួនស្រួយក្បាលហ្នឹងវាអញ្ចឹងអាអាដួនយួននេះគាត់មិនមែនដូចដួនខ្មែរដួនអីទេដួនថ្នោតយើងខាង លើវាធំ អាដួនយួនខាងលើទូចទូចបាទអាទូចអញ្ចឹងវាដូចពីរ៉ាមីតអញ្ចឹងពីរ៉ាមីតវាអញ្ចឹងតាខាងលើទូចក្តាប់ណែនហ្មងគាត់ក្តាប់ណែនណាមកពីអំណាចវាពេញនៅលើនោះហ្មងណា ឲ្យតាលើកាន់តាស្រួចគឺគឺណែនហ្មងខាងក្រោមហ្នឹងវារាយសំណាញ់អញ្ចឹងវាណែនហ្មងប៉ុន្តែសំណាញ់យើងយើងក្បួចមកនេះយើងលាបងទៅស្រាវអស់មកមកហ្មងអញ្ចឹងយើងច្រវាក់ចងូលហ្នឹងនៅក្រោមការក្តាប់តែយើងក្តាប់តែមកក្តាប់ជុំហ្មងឃើញដល់នឹងអារបៀបក្បាលស្រួចហ្នឹងអញ្ចឹងអាចប៉ុណ្ណែនណាប៉ះតែមួយ មានការអីអាលើបញ្ជាតលិចតលិចតកើតតកើតបាក់ដឹកនាំរដ្ឋអញ្ចឹងឯងគុណអញ្ចឹងទឹកដីនៅប្រទេសវៀតណាមទាំងអស់នៅលើបាក់ទាំងអស់បានអីយើងជជែករឿងនេះវាថែទាំតបាក់វាទេព្រោះបើសិនណាបាក់ងាប់គឺវាងាប់ហើយអារដ្ឋហ្នឹងវាលាយឯងមកមកពីបាក់វាដឹកនាំរដ្ឋហើយអារដ្ឋហ្នឹង រដ្ឋាភិបាលនឹងមកដឹកនាំប្រជាពលរដ្ឋទាំងទៀតដឹកនាំការងារនិរន្តរភាពប្រចាំថ្ងៃប៉ុន្តែនៅលើបកបញ្ជាទេបកចង់ដោះដូរអាណាទៅណាទៅទៅនឹងអស់អញ្ចឹងវាខ្លាំងអញ្ចឹងហើយអារដ្ឋាភិបាលនេះវាអត់សំខាន់ទេវាថែតន្តបកវាទេអញ្ចឹងគូក្នុងនាមបកជនទាំង5លានអ្នកហ្នឹងបកជនរបស់វាមានតែ5លានអ្នកទេវាថែទាំតែ5លានអ្នកហ្នឹងទេ តែអា5លានអ្នកនឹងធ្វើខុសក៏អត់អីដែរវាយកទៅកសាងវាយកទៅធ្វើជីវទស្សន៍ធ្វើជីវទស្សន៍នេះគេហៅធ្វើសោតទៅទៅឲ្យអង្គុយសរសេរមើលទូរទស្សន៍សរសេរអំពីកំហុសខ្លួនឯងឲ្យទៅរំលឹកឡើងវិញសារភាពកំហុសខ្លួនឯងហើយកែប្រែគេហៅកែប្រែប៉ុន្តែគេមានកន្លែងកែប្រែរបស់គេឲ្យទៅអង្គុយមើលសភៅឯងអង្គុយមើលច្បាប់មើលអីឡើងវិញទាំងអស់ មើលគុណរបស់បកនឹងយ៉ាងម៉េចព្រោះតែធ្វើខុសពីបកឲ្យតែបកជននឹងធ្វើខុសអាខាងក្រមគេមើលងាយគេមើលងាយចឹងបានអីគូអគ្គលេខាធិការនឹងវាសំខាន់ណាស់តាណាឡើងអគ្គលេខាធិការយួនគេហៅទិវជ្រៅទិវជ្រៅនោះវាមានអគ្គលេខាធិការបកវាមានប្រធានរដ្ឋសសរស្នងប្រធានរដ្ឋសភាហើយនាយករដ្ឋមន្ត្រីនឹងទិវជ្រៅ សសរស្ដំទាំង4ហៅថាសសរស្ដំទាំង4របស់គណៈបកហ្នឹងគឺអា4អ្នកហ្នឹងហើយគេមើលតែ4ហ្នឹងទេព្រោះ4ហ្នឹងវាមានផែជួនកាលអាខ្លះអាណាចក្រផែ3បានអាមួយទៀតនៅតែឯងអង្គើអត់ហ្នឹងទេអញ្ចឹងជាទូទៅគឺអា2ចាក់2អញ្ចឹងវាចាក់មកគូមកគូគ្នាអញ្ចឹងគឺឥឡូវវាងភូត្រង់អញ្ចឹងចាក់គ្នាគូគ្នាជាមួយវងលង្វែ ចឹងណាប្រធានរដ្ឋសភាហើយតាមប្រធានរដ្ឋអតីតនាយករដ្ឋមន្ត្រីមុនហ្នឹងចាំគុកអើមៀងសឹកភុកហ្នឹងសរសៀផែគ្នាជាមួយប្រាមិនចិនអីចឹងហ្នឹងមិនប្រាមិនចិនហ្នឹងអតីតកូនចៅរបស់មៀងតឹងយងអើពងមៀងតឹងយងឲ្យទៅធ្វើការនៅចវាយខេត្តណាដែលចិនចុះមករស៊ីនោះមានអំណាចឡើងឡើងអំណាចឡើងឡើងទៅតាប្រាមតាប្រាមិនចិន អត់ទេតាមរៀងអត់ទេសឿងហ្វុករៀងសឿងហ្វុកហ្នឹងទៅសៀសៀយកទៅប្រើអញ្ចឹងណាសៀសៀយកទៅប្រើអញ្ចឹងទៅមានផែមានផែប៉ុនផែខាងនេះមិនសូវស្អិតរមួតទេ ផែវងដង្វេជាមួយរៀងគ្រូត្រង់ហ្នឹងស្អិតរមួតទៀតអញ្ចឹងណាអាប្រធានរដ្ឋសភាវាមានផែគ្នាវាអញ្ចឹងអាទិសត្រូវរបស់វាហ្នឹងគឺ ថាតែងតែមានផែបើដូចលើកមុនតារៀងគ្រូត្រង់ក៏អត់មានផែទេគុនសម័យតា រឿងតាំងយងហ្នឹងណាអត់ហ៊ានអាតាមរឿងតាំងយងគូឃើញទេដល់រឿងតាំងយងធ្លាក់ភ្លាមអាតាមរឿងភូត្រង់ចាក់អស់កូនចៅរឿងតាំងយងចាក់ទាំងអស់ធ្វើស៊ីទាំងអស់អាណាពុកក៏លួយគាត់ចាប់តែកូនចៅរឿងតាំងយងចាប់ឡើងល្អល្អមអាចាប់ដាក់គុកមួយរយៈហ្នឹងចាប់រឿងកូនចៅរឿងតាំងយងទាំងអស់អញ្ចឹងណាវាស៊ីគ្នាហើយចាំមើលតារឿងភូត្រង់ស្លាប់គាត់ចាំមើលចាំមើលពួកនេះចាត់ការចាត់ការគឺ ឥឡូវណាកូនចៅវាភូត្រង់ហ្នឹងពងភ័យត្រូវទៅអែបជើងវងដង្វែកាញ់ជួយបានខ្លះឬមួយទៅរត់ទៅមកស៊ូសក់ជាមួយប្រាមិនចិនហ្នឹងហ្នឹងអាតាប្រាមិនចិននឹងអាចធ្វើអីទៀតព្រោះនេះចេញពីនគរបាលប៉ុន្តែជំនាញមិននគរបាលទេទៅរៀនសិបការទៅរៀនទេទៅរៀនពីរឿងអលែងជំនាញអឺ construction ដែរ ការមិនចឹងសាងសង់តាខាងរដ្ឋារចនាសម្ព័ន្ធហើយនៅ ក្នុងប្រទេសកុម្មុយនីសមួយណាណារឿងខាងសំណង់ទេអញ្ចឹងណាប៉ុន្តែគាត់បាន ទទួលការវឹកវើផ្នែកខាងភ្នាក់ងារសម្ងាត់នឹងខ្លះអញ្ចឹងអនុមើលរឿងនឹងត្រង់ស្វាហាប់ដែរអឺ ខ្ញុំកណាមិនទាន់ដឹងថាតើអំណាចគាត់របៀបម៉េចពីព្រោះសម័យកូវីដហ្នឹងឃើញគាត់ធ្វើការហ្នឹងវាយ៉ាងមិនសូវមានលទ្ធផលទេអញ្ចឹងណាហ្នឹងហើយពីដើមយើងបារម្ភថាប្រាមិនចិត្តហ្នឹងឡើងមកអាចកកោខ្លាំងប៉ុន្តែมันឃើញមានលទ្ធផលអីប៉ុន្មានទេនឹងខ្ញុំកណានិយាយ ពីរចនាសម្ព័ន្ធដឹកនាំបករបស់វាប្រសិនបើបកចង្អុលបង្ហាញយ៉ាងម៉េច គឺវាធ្វើអញ្ចឹងហើយហើយរដ្ឋាភិបាលវៀតណាមនេះតកណាបកជននៅនៅសាមគ្គីគ្នា អញ្ចឹងថែទាំបកទាំងទាំងអស់នេះយកគោលការណ៍ហូជីមិញហ្នឹងយកខ្មោចហូជីមិញហ្នឹងមកធ្វើជាទីគោរពឥឡូវហ្នឹងគេយកគេខំប្រឹងកសាងរូបសំណាក់ហូជីមិញហ្នឹងជារូបស្ពាន់ផងជាអីផងកន្លែងខ្លះធ្វើជាថ្មហ្នឹងដើម្បីកុំឲ្យបាត់ណា យកហូជីមិញនឹងដាក់តំណាងអញ្ចឹងទេគាត់ដាក់ឲ្យអ៊ំហូជាតំណាងអញ្ចឹងទៅយកមកធ្វើថាគ្មានប្រពន្ធគ្មានកូនទេប៉ុន្តែដល់ពេលគាត់ស្លាប់ទៅទៅធ្លាយកូនធ្លាយប្រពន្ធណេះណោះឲ្យពេញផ្ទះអញ្ចឹងហើយគាត់គេគាត់ដល់លើកអញ្ចឹងជាសំណាអញ្ចឹងដោយតែស្រុកខ្មែរយើងយកអង្គរវត្តធ្វើជាទមិត្តរូបជាតិអញ្ចឹងកុំឲ្យវាបែកបាក់គ្នាតែមានការអីនឹងនាំគ្នាទៅសំពះ ហើយហៅឡាំងហូជីមិញនោះកន្លែងភ្នោតម្កល់សពគាត់ទាំងមូលមិនតាន់បូជាហ្នឹងនាំគ្នាទៅថ្វាយអង្គមមើលទៅរំលឹកណាដើម្បីរំលឹកឲ្យឃើញថាតានឹងនៅកន្លែងទេគេមិនតាន់ដុតចោលទេឃើញទេដូចថាមានរូបស្រស់នៅអញ្ចឹងមើលឃើញមនុស្សសង្វែកសង្វែកត្រឡប់មកវិញថយអាការឆ្លោះគ្នាអាការប្រកាន់គ្នា ការចង់ក្បត់គ្នានឹងទៀតណាឲ្យតែបកជននឹងមានចង់ក្បត់គ្នានាំគ្នាទៅមើលទៀតហើយ ហើយមានអាតាមួយសាស្ត្រាចារ្យដែលគេវឹកវើឲ្យដើរនិយាយផហ្នឹងមុនដើរតែពងៀនពីខេត្តមួយទៅខេត្តមួយអញ្ចឹងគឺតួនាទីគាត់ដើរតែពងៀនបកជនអញ្ចឹងលឹកឡើងវិញកុំឲ្យភ្លេចដើម្បីថែបាក់នឹងឲ្យរស់តែបាក់នឹងស្លាប់គឺបែកហើយស្រុកវៀតណាមដឹងបែកហ្មងទៅជាយ៉ាងម៉េចយ៉ាងម៉ាយើងអត់ដឹងទេប៉ុន្តែខ្ញុំកណាថាមិនយូរទេ 20 30ឆ្នាំទៀតនឹងអស់ហើយគាត់គូតែកន្លែងណាពុកក៏លួយវាអត់នៅទេស្អីកំណៅដែរព្រោះអាពុកក៏លួយនេះមិនហៅពុកក៏លួយហ៎តែពុកក៏លួយបើមិនជាចោលហើយព្យាបាលទេគឺវាកាត់ជើងនឹងចោលហ្មងណាឡូវទាហើយជើងមានតបៅវាលួយណាវាពុកផងវាលួយ ផងឈ្មោះថាពុកក៏លួយនេះហើយនៅបានទេ លួយវាលួយសាច់ពុកពុកឆ្អើបើមិនព្យាបាលទេត្រូវរកាស់ចោលអញ្ចឹងបើវាមិនព្យាបាលទេគឺវាលំឯងហ្មងអាគណៈបកនឹងវាលំហ្មងគូឃើញរុស្ស៊ីទេឥឡូវប្រទេសវៀតណាមនោះវាខំប្រឹងបំបត្តិមិនអោយតំណែងចេញមកខាងក្រៅដោយតែរុស្ស៊ីអញ្ចឹងសង្គ្រាមនៅយូក្រែនប្រជាពលរដ្ឋរុស្ស៊ីមានដឹងអីណាស្អែកតាពូទីនចង់ថាមិនថាទៅ មានបើកឲ្យមើលព័ត៌មាននៅខាងក្រៅឯណា block asset តឡាយនឹងជិតឈឹងមិនអោយប្រជាពលរដ្ឋមើលឃើញអីទេមើលឃើញតែប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសទេហើយយួននឹងចង់ធ្វើអញ្ចឹងប៉ុន្តែវាទប់អត់ជាប់ដោយសារវាត្រូវតាក់ទងមួយអាមេរិកវាទៅអោនលំទោនវាអត់មានប្រេងគ្រប់គ្រាន់ដោយរុស្ស៊ីនេះវាមិនមែនជាមហាអំណាចចែកមេចែកផ្កាយអីជាមួយសហរដ្ឋអាមេរិកបានអញ្ចឹងណា បើវាចែកបានវាមិនឲ្យប្រជាពលរដ្ឋមើលឃើញអីទេអញ្ចឹងអានេះដោយសារវាពឹងពាក់សេដ្ឋកិច្ចទេមើលវាសេដ្ឋកិច្ច90ជាងភាគរយពឹងលក់នៅបរទេសតែបើមិនលក់បរទេសបាក់ជើងបាត់តាំងពីឆ្នាំ1990បាត់ហើយបើមិនបែរក្បាលត្រឡប់មកវិញគូស្មានថាយួនចង់ដោះចេញពីខ្មែរវាអស់វាអស់បាយស៊ីវាបិះតាំងងាប់បើមិនសុខចិត្តដកហ្នឹង គុណឥឡូវនឹងសាច់មួយដុំលេបដល់ហើយទំពាដាក់ចូលមាត់ហើយទំពាហ្មងតាលេបប៉ាលេបក៏មិនរួចទៅតែខ្ជិះចេញត្រឡប់មកវិញស្រុកខ្មែរហ្នឹងណាបើយួនលេបបានណាវាអត់ដោះចេញអត់ទៅទេបើរុស្ស៊ីអត់អាលុំទេបើរុស្ស៊ីអត់បាសជើងទេគោបឆៅមិនចោចាដូររបបទេយួនយួនយួនមិនទៅទេយួននៅតសាប់កាច់យើងម្លេះ និយាយយួនកលាស់ប្រទេសបាត់ឯងផែនការយួនចូលមក79ហ្នឹងអត់ទៅហើយទេគាត់ហ្នឹងពងៀនកម្ពុជាក្រមយើងយើងទៅរៀនជំនាញការបានយើងដឹងខ្ញុំកណាមានឈ្មោះទៅរៀនជំនាញការប៉ុន្តែកណាអត់សឹកវាមិនហ៊ានយកដែរវាហៅយកទៅរៀនជំនាញការពូម៉ាក់ខ្ញុំកណាសឹកទៅទាំងអស់រៀនមកជំនាន់គ្នាហ្នឹងហើយ វាចាប់ហៅសឹកទៅពិនិត្យសុខភាពទៅទាំងលោកសង្ឃនឹងយើងវាទៅចាក់ស្រាក់ណាចាក់ស្រាក់ខស្រាក់ស្រាក់ស្បង់ជពពិនិត្យសុខភាពណាហៅថា disrobe គ្រាន់តែវាអត់ហ៊ានចាក់យើងសឹកតែប៉ុណ្្នឹងទេប៉ុន្តែវាចំណោបខំយើងចឹងថាការតបកិច្ចយោធាត្រូវទៅទៅព្រះអង្គអីត្រូវទៅក៏យើងអត់សឹកយើងអត់សឹកវាចាក់អត់បខំទេកន្លែងកាលសម័យនោះអត់ហ៊ានទេណា ហើយផែនការវាពង្រៀននឹងពង្រៀនមកគ្រប់គ្រងយួរបណ្ដោយខ្មែរហ្នឹងវាដូរហើយអស់ហើយខេតណាតាណាតាណាឈ្មោះអីឈ្មោះអីវាដូរទាំងអស់ហ្មងផែនការយួនរៀបយ៉ាងម៉ត់ចាត់ជាទីបំផុតយួរមកចិត្ត9ហ្នឹងយួរហ្មងអត់ថយទេណាពូហើយគណៈបកមន្ត្រីគណៈបកប្រជាជននឹងគេដឹងគ្រប់តែគ្នាហ្នឹងអស់លោករដ្ឋកម្ពុជានឹងដឹងតែទាំងអស់ហ្នឹងគ្មានអ្នកណាមួយមិនដឹងទេ មិនណាស់ថាពួកគាត់មិននិយាយតែប៉ុណ្្នឹងទេហើយគាត់ចេះតែខំប្រឹងយើងសរសើរដែរគាត់ខំប្រឹងសម្រួលខ្លួនដើម្បីដកខ្លួនចេញអំពីគំនាបរបស់យួនប៉ុន្តែគួរកត់បីគួរកត់បីជួយកម្ពុជាក្រមជួយកម្ពុជាក្រមបានប្រទេសកម្ពុជានឹងនឹងខ្ញុំកណាននៅ តែនិយាយភាសានឹងពួកយើងមើលឃើញអញ្ចឹងក្នុងនាមជាអ្នកតស៊ូ40ឆ្នាំជាងហ្នឹងកូនណាកណាមើលឃើញអញ្ចឹង បើប្រទេសកម្ពុជាមិនជួយពង្រឹងខ្មែរក្រមទេប្រទេសកម្ពុជា នៅតែវេទនាចឹងបើពង្រឹងខ្មែរក្រមឲ្យរឹងតស៊ូឲ្យបានសិទ្ធិជន ជាតិដើមនៅកម្ពុជាក្រមនៅកម្ពុជាមិនបាច់ភ័យអីទាំងអស់មិនបាច់ភ័យអីទាំងអស់ខ្មែរក្រមជួយ ការពាររបងព្រំដែននឹងឲ្យសាច់បងបាច់ភ័យទេហើយនឹងកណានិយាយដល់ចំហហើយច្បាស់លាស់ដល់ថ្ងៃចឹងឡើយហ្នឹងឥឡូវដំណើរនឹងគឺឃើញច្បាស់ចឹងដល់ បើកម្ពុជាមិនជួយក៏ខ្មែរក្រមនៅតែធ្វើដែរប៉ុន្តែបើជួយ បានលឿនជាងហើយរឹងជាងអញ្ចឹងឆាប់ដល់ត្រៃរឹងជាងដែលយួនធ្វើបាបខ្មែរក្រមខ្លាំងណាស់នឹងមកពីនៅកម្ពុជាចាឥឡូវចាមដូចម៉ងតញ្ញាអីវាមានធ្វើបាបឯណាវា មានណាមានសម្លេងអស់លេងហ្នឹងវាបំបែកសម្លេងសឹងអាខ្ទេចម៉ត់អីហ្នឹងមានប្រទេសណាមួយទេតំណាងប៉ុនយើងគុណ ស្រុកខ្មែរវាកំតិចអស់យើងមកជូនពីខ្មែរទៅទៀតអញ្ចឹងវាកំតិចអស់យើងមកជូនទៅទៀតអញ្ចឹងវាចង់កំតិច10000ឆ្នាំ20000ឆ្នាំទៀតក៏រួមអស់ដែរបែរក្រោមមកពីយើងមានឫសគល់នៅកម្ពុជានេះប៉ុន្តែបើលោកដៃជួយកម្ពុជាផ្នែកក្រមឲ្យលឿនកាលណាខ្មែរក្រមកាន់តែបានសិទ្ធិជនជាតិដើមលឿនកាលនោះនោះអញ្ចឹងណាឲ្យហ៊ានឲ្យហ៊ានហើយយួនមិនហ៊ានធ្វើអីទេកម្ពុជានេះ យួនធ្វើមិនហៀងបើសេដ្ឋកិច្ចយើងចាប់ដើមរឹងចំហអញ្ចឹងហើយហ្នឹងហើយយួនខ្លាចណាមិនចង់ឲ្យខ្មែររឹងចំហទេហើយប្រទេសកម្ពុជាកណាបត់ណាគុណចិនមិនឲ្យយួនមកវៀតទីនៅកម្ពុជាបានជាដាច់ខាតចឹងនឹងគោលនយោបាយចិនព្រោះកណាយួនប៉ោងខ្លួនខ្លាំងទៅ វាចេះចំហាយដល់ចិនចេះចំហាយដល់ចិនវាលេងខ្លាចចិនហើយហើយយួនវាមិនចង់នៅខ្លាចចិនទេវាចង់យកកម្ពុជាទាំងមូលវាចង់យកឡាវវាចង់ឈានដល់ភូមាខ្លះវាចង់ឈានដល់ប្រទេសថៃខ្លះហើយរឿងអ្នកដែលមិនចង់ឲ្យយកកម្ពុជាខ្លាំងជាងគេគឺថៃហ្នឹងមកថៃមិនចង់ឲ្យយួនរុលមកទេបបាក់ទប់ទល់ថៃក៏មិនចង់ទប់ទល់មួយយួនដែរអញ្ចឹង ថៃនេះក៏ចង់ឲ្យចិនមកជាលបងនៅកន្លែងកម្ពុជាហ្នឹងដែរមកជួយកម្ពុជាហ្នឹងដែរវារឿងមិនចឹងដែលរឿងស្ទះកយួនខ្លាំងហ្នឹងគឺថៃជួយព្រោះឃើញថៃជួយខ្លាំងហ្នឹងណាកាលយួនចូលមកហ្នឹងថៃបារម្ភខ្លាំងណាស់ថៃហ្នឹងបារម្ភជាងគេឡាវនោះអស់បារម្ភហើយឡាវយួនយកទាំងអស់ទៅហើយវាលេងអីបារម្ភទៅហើយយួនធ្វើដល់មេឃុំហ្នឹងណាហើយយួនចង់ធ្វើម៉េចច្រើនចិត្តហ្នឹងប្រទេសឡាវហ្នឹង មានអីនៅសល់លាវទៀតលាវនៅតែឈ្មោះតើនៅតែភាសាតើនៅសល់ដូរភាសាទេដូរភាសាអស់នៅតែសឹមសឹមតើសាលារៀនហ្នឹងដូរទៅភាសាវៀតណាមពួកលាវនឹងចេះយួនសឹងតែទាំងអស់ហ្នឹងអស់ហ្នឹងចេះអស់ជាពលរដ្ឋលាវហ្នឹងមិនដូចខ្មែរយើងទេប្រជាជនលាវណាដែលមិនចេះយួនហ្នឹងធ្វើការយើងចេះបានលឹកចេះអីចឹងនៅចឹងនៅខ្លាំងចឹងហើយមកអំពីយើងមកនៅនោះហ៎ខ្មែរក្រមនឹងក៏ខ្លាំងដែរពូជប្រមោខ្មែរនឹងក៏មិនដែលក៏អន់ទេគ្រាន់តែថារៀងចោលមិនសៀតបន្តិចមកអំពីអី មកពីយើងមិនព្រមស្វែងយល់អាការស្រឡាញ់គ្នានេះការរួបរวมគ្នានេះណាហើយយើងចង់និយាយថាបខំប្រឹងរួបរวมគ្នាឲ្យដល់ស្អិតល្មួតទៅគឺថាយួនហ៊ានទេមិនហ៊ានធ្វើអីទេហើយថ្ងៃហ្នឹងកណាសឹងនិយាយអស់ហើយណាមែនទេគុណណានិយាយអស់ហើយ100%គុណយើងមិនចង់និយាយក៏ក៏ពិភពលោកគេមើលឃើញហ្នឹងនឹងនឹងបាយឃ្លីអាចិនហាប់ គឺថាបោះលុយប្រមាណមកកម្ពុជានោះក៏បោះដែរมันឲ្យយួនលេខខ្លួនមកវៀតណាយស្អីធំដុំនេះចិនត្រូវតែជួយប្រទេសកម្ពុជានឹងឲ្យ រីកចម្រើនដើម្បីទប់យួនឲ្យជាប់ហើយយួនព្រំដែនយួននៅតំណែងនៅអង្គការគឺពីព្រោះបើយួន មានអំណាចខ្លាំងទៅយួនអាចប្រជែងផ្នែកខាងសមុទ្រចិនត្បូងនឹងមួយមួយចិនហើយរឿងយួននឹងវារីកណាស់អញ្ចឹងណាអូខេនឹងរឿងអញ្ចឹង អីខ្មែរក្រមវាមានសង្ឃឹមឡើងនោះវាអាចខ្មែរក្រមនឹងតស៊ូទៅលើបានសិទ្ធិជនជាតិដើមទៅជាការពិតចិនប្រហែលជាមិនការពារយើងទេមកពីចិនគឺចង់បានគោលការណ៍ចិនតែមួយប៉ុន្តែក៏គួរគប្បីដែរជួយខ្មែរថាគោលការណ៍ខ្មែរតែមួយចឹងខ្មែរក្រមក៏ខ្មែរដែរតាអញ្ចឹងមកខ្មែរប្រកាសហ្នឹងខ្មែរសូមប្រកាសគោលការណ៍ខ្មែរតែមួយ ខ្មែរនៅសុរិន ខ្មែរនៅកម្ពុជាក្រមគោលការណ៍ខ្មែរតែមួយដូចតែចិនដែរមើល មិនខ្លាំងខ្លាំងហ្មងណាដូចវាថាសាមគ្គីជាធំមួយដល់ឯងគោលការណ៍ចិនតែមួយចាប់ឲ្យខ្ញុំគ្រប់គ្រងអញ្ចឹងខ្ញុំប្រកាសគោលការណ៍ខ្មែរតែមួយដែរឯងត្រូវតែគ្រប់គ្រងធ្វើម៉េចឲ្យខ្មែរក្រោមខ្មែរដាខ្មែរលើនឹងចូលចំណែកណាមានព្រំដែនតៃវ៉ាន់មានព្រំដែនដាច់កន្លែងទីបេមានព្រំដែនដាច់កន្លែងប៉ុន្តែចិនគេនៅប្រកាសគោលការណ៍ចិនតែមួយអ្នកណាគោរពគោលការណ៍ចិនតែមួយបានគេរាប់អានអ្នកណាមិនគោរពគោលការណ៍ចិនតែមួយអត់រាប់អានអត់ដាក់ទូអញ្ចឹងសូម្បីតែអាមេរិកត្រូវតែ ទទួលស្គាល់ថាគោលការណ៍ចិនតែមួយ បានចងទូគ្នាវិញអញ្ចឹងហ្នឹងគុណមកអំពីគេអាមជាបរដ្ឋច្រើនអាមជាបរដ្ឋច្រើនអញ្ចឹងអ្នកណាក៏ត្រូវតរស៊ីមួយគេរស៊ីវាចំណេញទៅដូចឥណ្ឌាឥឡូវឡើង1000ជាងដែរបាទ1300លានដែរចិត្តស្មើចិនទៅហើយប្រហែលឆ្នាំមុនទៅទៅ8 900លាននេះហើយ speed up ប្រហែលឆ្នាំក្រោយមកឡើងជាង1000លានចិត្តចិត្តតែក្បែរចិនបាត់ហើយឥឡូវគ្មានគោលការណ៍ឥឡូវគ្រាន់តែគ្រាន់តែអាស៊ី2ហ្នឹងគាត់ស្មើនឹងទៅក្រៅប្រទេសកន្លះពិភពលោកពិភពលោកវាតែ700 7000លាន7000លានជាងបាទពីនេះស៊ីអស់ចិត្ត3លានពីនេះចិត្ត3000លានចិត្ត3000លានហើយអា7000លានចំហអាស៊ី10ប្រទេសនេះទៀតណា អាស៊ី10ប្រទេសនេះ6 700លានទៀតបាទថៃវៀតណាមនេះជាង200លានណាគ្រាន់តែអាស៊ីតាទេហ្នឹងជាងពាក់កណ្ដាលពិភពលោកឥណ្ឌូនេស៊ីហ្នឹង300លានជាងទៀតព្រមើហ្នឹងហើយជាងពាក់កណ្ដាលពិភពលោកនឹងមិនតាន់បូកជាមួយកូរ៉េនេះមិនតាន់បូកជាមួយជប៉ុនកូរ៉េជាង40ទាំងអស់ហ្នឹងពីហើយជប៉ុនវាជាង40ទៀតវា700លានទៀត700ទៀត មកជាមួយកូរ៉េជើងទៀតទាំងអស់ហ្នឹងកូរ៉េទាំងជើងត្បូងហ្នឹងវាជា40អូអូណាចិត្តប្រហែលជា50ហ្នឹងអញ្ចឹងហ្នឹងអញ្ចឹងណាអូខេនិយាយទៅប្រជាពលរដ្ឋអាស៊ីទាំងអស់ហ្នឹងចិនឥណ្ឌាកូរ៉េជប៉ុនហើយនឹងអាស៊ានអាស៊ីប៉ាស៊ីហ្វិកណាចិត្តតែ500លាន5000លានអស់ចិត្ត5000លានជាបរិបទ 75000លានគុណមើលមើល75000លានវាជាស៊ីអស់ជាងពាក់កណ្ដាលពិភពលោកហើយពិភពលោក មាន192ប្រទេសប៉ុន្តែតែប្រទេសជាង10ទេស៊ីអស់ជាងសេដ្ឋកិច្ចរបស់ប្រទេសគេផ្សេងផ្សេងពីច្រើនហេតុអីបានសេដ្ឋកិច្ចគេធំមកពីគេផលិតសម្ភារៈតម្លៃខ្ពស់ឧទាហរណ៍គេលេងសិតតឡានគេលេងសិតយន្តហោះហើយយើងលេងអង្គរមួយបាវ ក៏យើងធ្វើមួយឆ្នាំมันបានស្មើកប៉ាល់ហោះទី1ហ្នឹងឃើញទេយើងធ្វើទូទាំងប្រទេសអាប៊ូអ៊ីងចេញកប៉ាល់ហោះមួយមកទិញក៏យើងធ្វើមកប្រទេសតែគេទិញទៅមួយឆ្នាំហ្នឹងបាត់អស់លុយអញ្ចឹងណាបានអីសេដ្ឋកិច្ចឥឡូវគេចង់ធ្វើផលិតរបស់ដែលគេហៅឧស្សាហកម្មធុនធ្ងន់អញ្ចឹងណាឧស្សាហកម្មធុនធ្ងន់នឹងអ្នកណាក៏ចង់ឈានដល់ដែរ ហើយប្រទេសដែលធ្វើឲ្យប្រែប្រួលធាតុអាកាសខ្លាំងជាងគេ គឺប្រទេសដែលមានឧស្សាហកម្មធន់ហ្នឹងចិនអាមេរិកណាជាពិសេសវាជាងគ្រឿងអីហ្នឹងណាឥឡូវគុនមើលគាត់តែធ្វើជីគុនយើងគ្មាន សមត្ថភាពធ្វើរោងចក្រផលិតជីទេយើងបានធ្វើតែជីកំប៉ុស្តទេរោងចក្រផលិតជីមួយត្រូវការថវិកាប្រហែលជា2000លានយ៉ាងតិចដើម្បីផលិតរោងចក្រមួយ ហើយអ្នកណាផលិតជីច្រើនជាងគេគឺរុស្ស៊ីរុស្ស៊ីរុស្ស៊ីផលិតជីច្រើននាំ ទៅពិភពលោកជីគីមីណាជីសម្រាប់ប្រើប្រើកសិកម្មស្រែចំការកសិកម្មទាំងអស់ឥឡូវឃើញមានការព្រួយបារម្ភពីរឿងសេដ្ឋកិច្ចពិភពលោក អាហារអាហារភោជនីយឆ្នាំក្រោយនឹង អាចខ្វះខាតច្រើន ណាថារូបធម្មនោះវាខ្វះហើយយើងប៉ុណ្្នឹងចាស់យើងនិយាយតែរឿងទៅកុំអោយឆ្ងាយទៅអូខេឥឡូវ1ម៉ោងណាគិតតែសំរុំហ្នឹង1ម៉ោង1ម៉ោងកន្លះឡើយអរគុណហើយលោកតាំងតាំងធ្វើការអូខេអរគុណដល់ប្រិយមិត្តទាំងអស់ដែលបាន ចូលរួមទស្សនាហើយនឹងមើលមានមានឃើញមានណាគេសំលួយទេថ្ងៃនេះដោយសារតែដូរកម្មមានអីដោយសារតែដូរកណ្ដាលដូរអា platform បានឡើយគេចូលមើលមិនឃើញអឺអូអញ្ចឹងណា អត់មានអ្នកចូលណាសូមជូនអឺសូមយុវជនខ្មែរក្រមនាំគ្នាក្រោកឡើងខំតស៊ូការពារទឹកដីរបស់ យើងកុំអោយកុំអោយរស់នៅក្រមអាណានិគមយួន យើងរស់មិនស្រួលទេបើមានរឿងអ្វីនាំគ្នាទៅជួយគ្នា ទៅបានរាប់រយពាន់ឆ្នាំ រាប់ពយពាន់អ្នកជួយយួនជួយ យួនវាមិនហ៊ានធ្វើអ្វីលើយើងទេដែលលោកហេងហួតគាត់មានយោបល់អំពាវនាវឲ្យយុវជនខ្មែរក្រមអរគុណលោកហេងហួតហើយអរគុណហៀវខ្មែរក្រមអរគុណសានអានអរគុណពិសិដ្ឋសៀនអរគុណដូរីលីហើយនឹងអ្នកដទៃទៀតណាវិញអរគុណលោកសុជាតាថេនថេន ព្រះអង្គគឹមសំរិនអបអង្គសំរិនចូលដែរណាស្វាគមន៍យាយសុកសុកយ៉ាន់ហ្នឹងសិនយ៉ាន់សុកណាយ៉ាន់សុកហើយនឹងងឿនហ៊ុនវិនវិនដិនថៃប្លុកហើយនឹងអឺថំថំថំស្នែអត់ធ្នំធ្នំស្នំធ្នំធ្នំស្នែអូឈ្មោះថៃទ័រហ្នឹងហើយហើយនឹងមានលីផូណែ លីផូថៃថៃថៃវុថាតអរគុណបានចូលជួជន់ធផនឡាបុតអឺកូឡាប់កូឡាបុតកូឡាបុតខ្មែរអឺថៃសាងណាអឺសុផាតផាក់សុផាតសុផាតចាអផាក់សុផាតបៈបៈឆេងវុធីជីវិតខ្មែរក្រមអូជីវិតខ្មែរក្រមចៅសរ៉ាប់ អូជីវិតខ្មែរក្រមចាស្វាប់ជីវិតខ្មែរក្រមរយៈនេះរវល់ខ្លាំងថាតងថាតងអាមេរិកថាថងថាឡងនេះហើយថាឡងហើយសិតសាតសិតសាតឃើញថាឡងមិនថាឡងទេសិតសាតនេះឃើញខមមិនសិតសាតអូសងចិន្តាសុកថេសុកថនងប់វ៉ាងលូរស់សេរីព្រះអង្គរស់សេរីចូលមើលដែរមិនវ៉ាងចូលមើលដែរច័ន្ទសេរីរទ្ធី ព្យាបាលឬដងបាទហួមិនវឿងវឿងមីរ៉ាមីរ៉ាក៏ឃើញវូវីរ៉ាហ្នឹងក៏ឃើញចូលខមមិនច្រើនដែរអឺលោកតារលួសអឺឆាយារឆាយារុំឆាយារុំហ្នឹងហើយថាសុខាសុខាខណ្ឋាវខណ្ឋាវទៀតអឺសល់10ឆ្នាំប៉ុន្មានដងទៀតអូ ធីថាស៊ីស៊ីថាស៊ីថាស៊ីថាស៊ីថាស៊ីក៏មិននេះក៏មិនដែរយ៉ាងណាឃើញក៏មិនណាចន្ទថលឈុំបងសៀងបងស្រៀងផ្កាព្រៃភ្នំតតអូចាណាអានអរគេអរគុណចាណានឹងទីអរចាំសំសម្បូរសម្បូរអីលីរីសសម្បូរ LC ណាសរុនសរុនស្រីសរុនសូរេណា អូសេរីណាសេរីណាលេងហ្នឹងហើយហ្នឹងហើយសេរីណាស្រីលោកមេធាវីមេធាវីពួកគុណគូសាស្រីសាទគុណសាញោមស្រីសាទអឺបូរីបូរីលីអូខេអរគុណចប់ហើយអរគុណដល់ប្រិមិត្តដែលបានចូលរួមទស្សនាសូមអរគុណហើយនឹងសូមជួបទៅនឹងសុខចម្រើនហើយសន្យាថានឹងជួបគ្នាថ្ងៃបងបើនេះអត់បានបើបានព្រោះនឹងមិនអត់ឃើញញៀវតិចអរគុណច្រើនហើយសូមជួបគ្នាសប្តាហ៍ក្រោយណាបាទអូខេ ចូលមានពេលនៅក្នុងសប្តាហ៍អាចជួបគ្នាដែរណាអូខេមានឱកាសណាមានកម្មវិធីអីពិសេសឥឡូវគិតថាបើថាមានព្រឹត្តិការណ៍អីជួបគ្នាពិភាក្សាបានតាន់ហេតុការណ៍ណាអូខេមានព្រឹត្តិការណ៍អីជាមួយជា ប្រដ្ឋយើងយើងផ្សព្វផ្សាយថ្ងៃនោះតម្ដងណាអូខេយើងឲ្យតែមានព្រឹត្តិការណ៍អីចាំបាច់ឃើញហើយយើងពិសេសខាងភូមិកណ្ដាលណាអឺ មួយសង្ឃចិន្តានឹងបានចូលមើលហើយនឹងលោកឃីមក៏ដោយហើយព្រះអង្គថៃចន្ទរាឬមួយញោមសបិតអីបើបានដឹងទៅនឹងអីសូមផ្ដល់មកគឺថាយើងគេហៅចាប់ដើមសັບផ្សាយភ្លាមដើម្បីឲ្យយើងបញ្ជូនទៅឲ្យគ្នាយើង emergency មកសហព័ន្ធជា emergency ណាអញ្ចឹងណាអូខេ channel យើងនេះផ្សាយមកប្រហែលក៏បានដែរមានការអីប្រដេចកោះហៅភ្លាមឬមួយអាត្មាឬមួយលោកតាំងនេះនឹងគឺយើង ជួបជំនុំគ្នាដើម្បីផ្សាយជាបន្តបន្ទាប់ ណាកោះហៅឡើយខ្ញុំកណាឲ្យព្រះអង្គគ្រូនោះណាយើងមានការអីគឺថាប្រាវហ្មងណាអូខេអរគុណតាម៉ោងសឹងក៏ឡើងធ្វើដែរហ្នឹងហើយណាក៏មានពេលចេះហ្មងណាគាត់តាមបីយើងដាក់គោលការណ៍អឺផ្នែកតែមួយស្រុកភូមិយើងជាចំបងអញ្ចឹងណាភាពជាអភិភាពណាហើយចាំកណាជេគ្នាបន្តិចចាំប្រកាសគោលការណ៍ផ្នែកតែមួយអូខេអរគុណចាហ្នឹងអរគុណចាជួបតែសុខចម្រើនថយបង្គំលាសូមចម្រើនពលលា